ជំរាបសួរបងប្អូនជួបគ្នាមួយសាទៀតហើយទើបតែបញ្ចប់មុននឹងទេឥឡូវមកមួយសាទៀតដោយមិនអស់ចិត្តមុននឹងដោយសារតែយើងជួបគ្នាជាមួយនឹងសម្ដេចខិនជំរឿនអញ្ចឹងយើងអត់ចង់ឲ្យវីដេអូនៃការ live របស់ពួកយើងនឹងវែងពេកទេត្រឹមតែ រយៈពេល1ម៉ោងកន្លះនឹងហើយធ្វើឲ្យបងប្អូនងាយស្រួលក្នុងការចូលទស្សនាបើកាលណាយូរពេកទៅធ្វើឲ្យបងប្អូនថាអូយវីដេអូនឹងយូរម៉េចជិលមើល អញ្ចឹងហើយបានយើងសុខចិត្តតែតាមពិតទៅប្រធានបတ်មុនប្រធានបတ်យើងមុនគឺយើងគ្រាន់ចង់និយាយរឿងពីពួក7មករាដល់យើងជំរឿនគាត់ហួតារាក្តីអូមកគាត់នៅទៅទៀតហើយចាំមកនិយាយថាពួកខ្ញុំគឺចង់ជំជ្រុំតាក់ទងនឹង7មករាដើម្បីព្យាយាម នៅមានបងប្អូនយើងជាពិសេសយុវជនមួយចំនួនតូចគាត់នៅតែយល់ច្រឡំណាគាត់គិតថា7មករាគឺជាថ្ងៃយួនចូលមករំដោះខ្មែរតែវាជាការបោកមិនឆោតណាវាជាការបំភ្លៃនៅប្រវត្តិសាស្ត្រ7មករាមិនមែនជាថ្ងៃដែលយួនចូលមករំដោះខ្មែរទេសូមបងប្អូនចាំឲ្យច្បាស់ណា7មករាគឺជាថ្ងៃដែលយួនចូលមកសម្រាប់ខ្មែរថ្ងៃ7មករាគឺជាថ្ងៃដែលយួនចូលមកប្លន់ខ្មែរ7មករាគឺជាថ្ងៃដែលយួនចូលមកឈ្លានពានខ្មែរតាមហេតុអីបានយើងហ៊ានអះអាងអញ្ចឹង លើរូបភាពបានបញ្ជាក់រាល់ថ្ងៃ24ខេត្តក្រុងយួនបានសង់ស្ទូប បង្ហាញអំពីជ័យជំនះដែលវាបាន គ្រប់គ្រងខ្មែរឲ្យកូនខ្មែរបានដឹងបានឃើញគ្រប់គ្រប់គ្នាអានេះហើយគឺជាភ័ស្តុតាងជាភ័ស្តុតាងដែលបញ្ជាក់អំពីជ័យជំនះយួននៅលើទឹកដីខ្មែរខ្ញុំអត់បានលៀបពណ៌អត់បាននិយាយអ្វីដែលមិនពិតទេអញ្ចឹងថ្ងៃនេះខ្ញុំសូមនិយាយអ្វីដែលតាក់ទងតែ7មករាទេ ចាអូខេចឹងចាប់ដើមគុណម៉ែចាសូមស្វាគមន៍បងប្អូនកតាមួយគឺជាថ្មីភាសាទៀតចាហ្នឹងហើយសូមបងប្អូនទាំងអស់គ្នាចូលរួមទាំងអស់គ្នាយើងនិយាយពី7មករាយួនឆ្លៀងពៀនយើងមិនមែនចេញមកនិយាយរឿង7មករាឲ្យខ្មែរដឹងគុណយួនទេគឺយើងទៀមទាឲ្យយួនណាឲ្យយួនណាចេញពីស្រុកខ្មែរឲ្យយួនឈប់យកខុនសែងធ្វើជាកញ្ជះហ្នឹងហើយអ្វីដែលយើងចង់បានអ្វីយើងជានិយាយនេះយើងចេញមកនិយាយពីល្បិចយួនឆ្លៀនពៀនពីល្បិចយួនយកខុនសែងមកធ្វើជា អាណានិគមនៅលើទឹកដីខ្មែរជីពីល្បិចយួនដែរយកប្រទេសខ្មែរធ្វើជា អាណានិគមបែបថ្មីចា៎ហើយយើងឲ្យសំបីបងប្អូនចូលរួមទាំងអស់គ្នាចា៎ពីព្រោះថ្ងៃនេះគឺជាថ្ងៃទី7 7មករាតាមធម្មតាគឺពួក CP គេយកថ្ងៃ7មករាគេធ្វើបុណ្យខួបរបស់គេគេថាគឺឲ្យខ្មែរយើងដឹងគុណយួនដោយសារយួនវាជួយខ្មែរណា ដែលយុវជនខ្មែររួចចេញពីជំនាន់ប៉ុលពតអីជាដើមណាឲ្យយើងដឹងគុណឲ្យយើងដឹងគុណយួនតែឥឡូវហ្នឹងយើងចេញមកមិនមែនដឹងគុណយួនយើងចេញមកសំពងក្បាលយួនយើងចេញមកសំពងក្បាលហ៊ុនសែនឲ្យឈប់ធ្វើជាកញ្ចក់យួនអូខេញ៉ានឹងឲ្យបងប្រៀបអិនមិញនឹងដោយសារតែអាប្រធានបទមុនតែពិតយើងចង់និយាយពីរឿង7មករាហ្នឹងណា អត់លឺសូរសលេងខ្ញុំមកក្មេងខ្ញុំពិបាកមិញបងខំគាត់ខំមកដាក់កាំងដាក់ស៊ីអត់លឺសូរសលេងចាសសួស្តីសូមស្វាគមន៍បងប្អូនស្វាគមន៍ជាថ្មីម្សិលទៀតណាបងប្អូនណាពួកអីមុននេះដោយសារតែសូហ្វីគាត់អត់ដល់នៅអស់ចិត្តទេតកតងនឹង7មករាណាអញ្ចឹងហើយបានពួកខ្ញុំក៏សូមកាត់ជាតែអភ័យទោសពីបងប្អូនផងដែរពួកខ្ញុំចេញមកម្សិលទៀត ដើម្បីគឺថាយើងបានបកស្រាយមួយម្ដងទៀតចាជំរាបសួរជំរាបសួរបងព្រាបអ៊ីន សូហ្វីគឺថាមាញ់មាញ់នេះគាត់ឃើញពួកអា7មករាវាចេញក្បាលមកប្រភ្លេងប្រភ្លើងប្រភ្លេងប្រភ្លើងអីក្ដុំឆែកកែបអូបឆាឆាគ្រឿងឆាខ្ញីយ៉ាមកខ្សែហ្នឹងហើយតែអញ្ចឹងទៅគាត់បានសម្ពងក្បាលពួកអស់នឹងទេប៉ុន្តែឥឡូវនេះគាត់សុំចេញភាសាទៀតពួកអីហ្នឹងថ្ងៃដែលគាត់ត្រូវតែចេញមកសម្ពងក្បាលពួកវាអញ្ចឹងហើយបានគាត់សុំចេញភាសាទៀតអូខេចឹង សូមស្វាគមន៍បងព្រៀបអ៊ីនចាស់ជំរាបសួរបងព្រៀបអ៊ីនហ៊ុនរ៉ាមីអួយមិញហ្នឹងហ្នឹងហើយមិញហ្នឹងវាធម្មតាយើងតែឡាយច្រឹងនេះយើងអត់មានព្រៀងទុកចឹងយើងត្រូវតែមានមតិមានម្នាក់មានមានមតិផ្សេងគ្នាអញ្ចឹងទៅយើងមើលទៅវាប្រឆាំងគ្នាបន្តិចដោយសារតែយើងហ្នឹងហើយដោយសារតែយើងក្រុមការងាររបស់យើងយើងចេញអ្វីក៏ដោយយើងអត់មានវិភាសាគ្នាមុនឬអត់បាននិយាយគ្នាមុនឬរឿងអ្វីទេគឺថាយើងចេញមកប្រធានបទអីគឺយើងត្រូវដាក់ប្រើតែម្ដងអញ្ចឹងហើយទៅខ្ញុំជំរឿនមិញហ្នឹងវាមានបន្តិចស្ទុយគ្នាបន្តិចហ្នឹងហើយ ចាមិនមែនជាការឆ្លោះគ្នាគ្រាន់តែជាមតិផ្ទុយគ្នាតិចតួចប៉ុណ្ណឹងអត់មានការឆ្លោះគ្នាទេចាពួកលោកជំរឿនគាត់គាត់ចូលចិត្តង៉ែលហ៊ុនសែនខ្ញុំចូលចិត្តខោកហ៊ុនសែនកន្លែងហ្នឹងតែខុសគ្នាចាចាតើលើសសលេង អូខេបាត់សម្លេងបាត់សម្លេងដោយសារមិញអាអាចៅនឹងវារត់មកបើចឹងហើយត្រូវបាត់សម្លេងក៏កុំឲ្យវាលឺសូររំខានហ្នឹងហើយតកតងនឹងអ្វីមុននឹងខ្ញុំបានបញ្ជាក់បងប្អូនហើយតកតងអំពីការ7មករាគឺជាថ្ងៃយួនចូលមកឈ្លានពានហ្នឹងហើយយើងថែមទាំងមានផុសតាំងបច្ចៈទៀតយួនវាបានមានផុសតាំងបច្ចៈដើម្បីបន្សល់ទុកឲ្យកូនចៅវាចំនួនក្រោយបានដឹងអ្វីដែលវាជាផុសតាំងដើម្បីបង្ហាញកូនចៅវាថាណែ ចដូនរបស់ពាក់បរោះវាបានបន្សល់នៅផ្ោះតាងគឺស្តូបយួនទាំង24ខេត្តក្រុងនៅលើទឹកដី ខ្មែរយើងនឹងក្នុងនាមយើង ជាកូនខ្មែរខ្ញុំសួរបងប្អូន ខ្មែរទាំងអស់គ្នាណាមិនថាចាស់មិនថាក្មេងជំទង់ជំទើណាកុំកន្លោះខ្ទើយអីក៏ដោយនៅពេលដែលស្តូបយួន24ខេត្តក្រុងនៅលើទឹកដី ខ្មែរនឹងបងប្អូនសប្បាយចិត្តទេ ចំណងមិត្តភាពម៉ឺនម៉ឺនឆ្នាំហេតុអីមានតែលើទឹកដីខ្មែរលើទឹកដីយួនអត់មានមួយសោះខ្ញុំសួរត្រឡប់ទៅបងប្អូនវិញវាជាចងល់ធម្មតាណាចំណងមិត្តភាពណាយើងកសាងសាងសង់អ្វីមួយបង្ហាញអំពីចំណងមិត្តភាពត្រូវមានទាំងសងខាងបើខាងខ្មែរមានខាងយួនត្រូវមានត្រូវមានដែរចុះយួនអត់មានសោះហេតុអីមានតែខាងខ្មែរកន្លែងហ្នឹងចាំដូចឃើញរឿងកន្លែងគេរោមឆ្កែរោមរោមចៅខ្ញុំអញ្ចឹង បងប្អូនសប្បាយចិត្តទេក្នុង នាមជាយុវជនខ្មែរក្នុងនាមជាកូនខ្មែរតើយើងសប្បាយចិត្តនឹងឃើញស្តោបយួន24ខេត្តក្រុងនៅទាំងអស់ហេយើងសប្បាយចិត្តទេឯដល់កូនចៅវាជំនាន់ក្រោយវាកើតមកវាដឹងហើយរឿងស្អីស្អីវាដឹងហើយវាដឹង ថាអានឹងជាភ័ស្តុតាងជាទឹកដីយួនបបក់បរោះវាបន្សល់ទុកឲ្យជាភ័ស្តុតាងបង្ហាញពួកវាវានិយាយចឹងយកមានពាក្យឆ្លើយទេកូនខ្មែរជំនាន់ក្រោយមានពាក្យនិយាយតបថា វាគម្រាមវាកំហែងវាសម្លុតយើងឲ្យយើងណាធ្វើឲ្យតាមវាឲ្យយើងដើរតាមគោលគោលនយោបាយឆ្លៀនពៀនរបស់វាណាវាបង្រៀនយើងឲ្យយើងនឹងដឹងតែគុណវា40ឆ្នាំដឹងគុណចុយតម្រាយវាដឹងដឹងអត់ចេះអស់សោះអានេះជួយអានេះអានេះអានេះមកជួយគេជួយឲ្យគេ ដឹងគុណឯងតរលាយអស់ណាតងាប់ជីវិតខ្មែរអស់ប្រសើរធ្វើជាមនុស្សប្រសើរជាងធ្វើជាក្រពើឯងគួរតែប្រាប់យួនកន្លែងហ្នឹង ត្រូវប្រាប់អាសត្វយួនឲ្យវាធ្វើជាមនុស្សកុំឲ្យធ្វើជាក្រពើសត្វថ្ងៃអាសត្វយួនណាគឺជាសត្វក្រពើអឺបើសិនជាហ្នឹងហើយបើសិនជាចង់ឲ្យពលរដ្ឋខ្មែរប្រាប់អាយួនណាបើសិនជាចង់ឲ្យពលរដ្ឋខ្មែរដឹងគុណ7មករាហ្នឹងណាណាពួកពលរដ្ឋខ្មែរជាជនរងគ្រោះដោយសារ7មករាឲ្យអាអ្នកមានបានដោយសារ7មករាទៅដឹងគុណវាណាពួកអាតកូលហ៊ុនពួកអាតកូលឃាតកោនោះឲ្យវាដឹងគុណពួក7មករាទៅណា ពីព្រោះយើងជាជលពលរដ្ឋពលរដ្ឋខ្មែរជាច្រើនដែលរងគ្រោះដោយសារអំពើមករារឿងស្អីក៏ឲ្យគេនឹងដឹងគុណហែងញ៉ាអាកពើ អាកពើឆ្លៀនពៀនណាសម្ដេចសីហនុគាត់បានគាត់បានជេរវាតែអាយុនវិជាកពើអាយុនវិជាកពើខ្ញុំបាន ជួយវាឡើងសឹងទាំងអស់លីរេបារាំងបាឡាំងណាអាយុនវិជាកពើមួយថ្ងៃមួយថ្ងៃឃើញតែដៀលថ្មេះណាដៀលថ្មេះសម្ដេចសីហនុណាអញ្ចឹងទេហ៊ុនសែនណាល្មមយកសម្ដីសីហនុមកពិចារណាហើយ តើសេអនុចាញ់បោកយួនយ៉ាងម៉េចខ្លះណាហ៊ុនសែនហ៊ុនសែនហែងណាបើកចាស់ហើយចិត្តងាប់ទៅវិញហើយល្មមធ្វើអីសម្រាប់ខ្មែរកុំណាកុំអ្វីកុំអដែកធ្វើអ្វីសម្រាប់តបៈពួករបស់ខ្លួន ហើយនឹងធ្វើអ្វីសម្រាប់យួនចាប្រយ័ត្នងាប់ទៅអត់ដីកប់គេព្យាយាមគេព្យាយាមព្យាយាមមួយថាព្យាយាមអឺបយលពង្វក់យុវជនខ្មែរយើងឲ្យដឹងគុណ គឺថាអឺម៉ៃម៉ៃពេអាអីអាសាមគ្គីសុកណាអាសាមគ្គីសុកហែងបើក្រាន់បើណា profile ហែងមុខហែង account ហែងចេញមុខហែងមកអញយកស្បែកជើងកែងចូលដាក់ចំកញ្ចៅក្បាលហែងតែហែងយកខំប្រឹងសៀវីដេអូអញយកទៅសរសេរបន្ថែមស្អីស្អីណាសិតអញស្អីស្អីណាឆ្លងឆ្នាំមកឲ្យអញជាមកឲ្យអញរមមកឲ្យអញសបាយឯងឲ្យអញដេកកើតទុកណាឲ្យអញកើតដេកកើតទុកមកឯងត្រូវផ្ទះបាញ់ងាប់ឯង ម៉ែឯងងាប់10តទៀតអញស្រាយទេឯងងាប់ទាំងកូនទាំងចៅទៀតអញខ្វល់ទេហើយមិនបាច់ចាំយកពួកអញយកទៅ share ទៅជេរបចោអីសិរីអសរុអសិលធម៌អញអសិលធម៌មិនតន់ងាប់អាណាមួយទេអាមេដឹកនាំរាល់ថ្ងៃនេះវាអសិលធម៌ទេងាប់មិនខ្លះវាមិនតែងាប់វារលាយទាំងពូទៀតរលាយទាំងពូយ៉ាងហ្នឹងទៀតបើឯងជាខ្មែរអាថោកទៀតឯងក៏តាមឈ្នានេះអញសបើអញក៏តាមតោងកលីបអញសបើម្លេះអាណា ឯងចង់តោងណាឯងឯងឯងចង់តោងក្លីបពួកអញទេតោងមិនបានទេឯងនោះចេញមុខមកព្រោះថាឯងចេញមកឯងអាចតោងក្លីបពួកអញតោងក្លីបពួកអញខ្លះណាតើឯងលាក់មុខអញ្ចឹងអញខ្ពើមអញខ្ពើមអញទៅឆ្លោះមួយឯងទៅឆ្លោះជាមួយខ្មោចអញ្ចឹងអាព្រោះអាលាក់មុខហ្នឹងហ៎ហើយមុខអញនឹងឆ្លោះជាមួយខ្មោចចូលមកហើយសូហ្វីណាហ្នឹងហើយមុខអញហ្នឹងអាមុខចូលមកណាមុខអញនឹងឆ្លោះជាមួយអាមើលខ្មោចអញ្ចឹងមានអាបីសាយទេដែលឆ្លោះជាមួយខ្មោចអី ច្រឡំឯងបីសាច់ក្រមុំដែរតាបីសាច់មុខស្រស់អញអាចោមហើយណាឯងដឹងអត់អើលឿរៀនលេងនយោបាយគ្រប់គ្រងអាហ៊ុនសែនដែរប៉ុន្តែទៅខ្លាចទៅលាក់ខ្លាចអីអាហ៊ុនសែនណាវាមានឲ្យបនឲ្យសាក់ឲ្យផ្កាយឯងឯងបើឯងគ្រប់គ្រងវានោះឯងចេញមុខមកគេថាហ៊ុនសែនអុកក្បាលឯងជូតស្បែកជើងវាណាបើតាឯងគ្រប់គ្រងអាហ៊ុនសែនមកលាក់មុខអញ្ចឹងណា អញមិនចង់ឆ្លោះមួយអាថោកទៀតឯងទេវាអត់ចេញមុខមកវាថោកដល់អញហើយហ្នឹងអត់អញស្រីផងអញហ៊ានស៊ីអញហ៊ានសងចុះអាថោកទៀតឯងហ្នឹងក៏ចាប់ជាងអញសបើមិនជាចាប់ជាងអញស្រីផង ទេបើថាអ្នកខ្លះគំប្រឆាំងមួយអាហ៊ុនសែនទៅគេខ្លាចគេទៅគេលាក់មុខទៅលេងនយោបាយគេខ្លាចគេលាក់មុខដោយសារអាហ៊ុនសែនវាសាហាវតែឯងគ្រប់ត្រអាហ៊ុនសែនឯងលាក់មុខទៅអីអាថោកទៀតណា ឯងធ្វើកាជះយួនដល់ថោកអាកាជះយួនខ្លះវាចេញមុខអញសរសើរវាវាចេញមុខច្បាស់តែថាវាកាជះយួនតែឯងកាជះយួនកាជះហ៊ុនសែនឯងអត់ចេញមុខឯងថោកដល់កហ្មងអាថោកដល់កំពូលអាមេឯងថោកដល់កំពូលឯងបាត់ដើមហ្មងអាថោកចេញមុខមកអេសិតពួកអញអសិលធរអញអសិលធរអញអសរោះវាអត់មានប៉ះពាល់អាយុចរិតមរាយឯងទេតែអាមេដឹកនាំហើយវាអសរោះវាអសិលធរវាងាប់ពូចឯងហ្នឹងអត់ពូចខ្មែរអាថោកទៀតឯងហ្នឹងអត់ ណាអញ្ចឹងហើយបានគេរើសមេដឹកនាំមកគេរើសមេដឹកនាំគេមិនគេមិនរើសមេសំផឹកយកទៅធ្វើទៅធ្វើមេដឹកនាំទេគេមិនទៅរើសអាមនុស្សឈួតពេលលិវៈសារាស័យល្ងងខ្លៅទៅធ្វើមេដឹកនាំទេណាគេរើសមនុស្សដែលល្អលះបង់ណាជីវិតខ្លួនឯងអ្វីដែលខ្លួនឯងដើម្បីតែប្រយោជន៍រួមតែអាមេថោកទាបឯងនេះ មានតែលះបង់អាយុជីវិតវាមានតែលះបង់អ្វីៗសម្រាប់ពលរដ្ឋខ្មែរវាមានតែលះបង់ទ្រព្យសម្បត្តិខ្មែរលះបង់អាយុជីវិតខ្មែរដើម្បីមរាយកម្ពុជាពូជថោកទាបឯងហ្នឹងអាពូជ7មករាអាអាពូជថោកទាបសូមទោសបងប្អូនខ្មែរណាដែលគ្រប់គ្រងពួក7មករា ដែលនៅក្នុងពួក CP ខ្ញុំអត់ជេរទាំងអស់ទេខ្ញុំជេរអាកម្ពុជា7មករាគឺខ្ញុំសំដៅទៅអាយួនឈ្លានពាន ណាមិនជាខ្មែរទេពួក7មករាសិតតែពួកអាយួនតាវាមកប្រឡងខ្លួនធ្វើជាខ្មែរយ៉ាសម្ដីនាងទាំងពីរនិយាយជាមួយសមរង្ស៊ីបានបើនិយាយជាមួយប្រជាជនខ្មែរទូទាំងប្រទេសកម្ពុជាមិនបានទេអាចចោលដែរអញមានសិទ្ធិនិយាយជាមួយពលរដ្ឋខ្មែរពីព្រោះអញមិនមែនណាអញមិនមែនជាមេឃាតករទេ លោកសំលៀងស៊ីបើអញគ្រប់គ្រងនិយាយមួយលោកប្រធានណាគឺអញស្លូតបូតអញគ្រប់គាត់អញឲ្យតម្លៃគាត់ពីព្រោះគាត់អត់មានជាគំនិតសម្រាប់ឃាតករបំផ្លិចបំផ្លាញអ្វីទេតែសម្ដីថោកទាបរបស់អញណាអញនិយាយជាមួយអាមនុស្សថោកដូចហ៊ុនសែនអញ្ចឹងអញប្រើសម្ដីភាសាអញតាមកលៈទេសៈសម្ដីល្អរបស់អញគំនិតល្អរបស់អញអញទៅនិយាយជាមួយអ្នកល្អតែសម្ដីចេះអាចតាំងកថាអញនិយាយទៅអាមនុស្សចេះអាចតាំងកថាលើគេវិញតែប្រើអំពើថោកទាបរាល់ថ្ងៃនេះ អញមិនឲ្យតម្លៃទេពិភពលោកគឺគេស្អប់ណាអាមេឃាតកអាមេដឹកនាំឃាតកពួកអាកុំនេះហ្នឹងណាមិនបាច់ចាំឡើយថាអ្នកនយោបាយសូម្បីតែពលរដ្ឋទូទាំងពិភពលោកភាគច្រើនគឺគេស្អប់ពួកអាកុំនេះគេស្អប់ពួកអាយកអំណាចដល់សម្រាប់គេហ្នឹងរឿងអីអញមិនឲ្យអញចេះអញតាំងកថាចាំវត្តវាហាអីបុកអញហ្នឹងឯងនិយាយល្អដាក់មួយអាឃាតកហ្នឹងឯងដល់យូរ យ៉ាអូមកហើយមកហើយពួកឆ្កែបរោអាចស៊ីដោះអានេះចេញដោះចាដោះដោះដោះកាសចេញកូនម៉ែតាក់តាក់ហ្នឹងហើយឱកាសខ្លួនឯងសម្ពងក្បាលវាទៅមិនដឹងថាជំរឿននៅទេចូលពី3ក្បាលមិនឯងតែឯងគ្រាន់តបទីជំរឿនឆេះអ៊ីសេឯងឆេះទៅវិញអីបើបណ្ដើឯងមកគេមកឯងដាក់ទៅវិញតាមចេះមិនលឺចូលចេះមុនមុននឹងខ្ញុំមានការបន្តិចឥឡូវតែរត់ទៅនេះមានការបន្តិចណា ខ្ញុំឮសូថាស្អីមុខយើងទាំងពីរនាក់នឹងស័កសមតែនិយាយជាមួយនឹងលោកប្រធានស្ដីទីសាមណងស៊ីណែហែងចូលទៅមើលផេករបស់ហ៊ុនសែនមកលើបាត់ទៅតាហាពលរដ្ឋភូមាគេគេគេសពងហ៊ុនសែនមកចេះឲ្យវាសមមុខសមនឹងសម្ដានខោកទៀបអាជនក្បត់ជាតិសមនឹងសម្ដានខោកទៀបអាជនក្បត់នឹងមនសិការជាតិក្បត់នឹងពលរដ្ឋខ្លួនឯងណា ហើយតើមើលពលរដ្ឋភូមិមាកំពុងតែបង្ហាញអំពីការឈឺចាប់ធ្វើបាបពលរដ្ឋខ្លួនឯងមិនអស់ចិត្តម៉េចចង់ទៅរួមដៃជាមួយ ជនក្បត់ជាតិចង់ទៅរួមដៃជាមួយអក្រិតជនមីងងលៀងធ្វើបាបពលរដ្ឋភូមិមាទៀតហេខកចិត្តហើយណាឥឡូវទៅមើលផេកហ៊ុនសែនណាត្រូវបានបិទជាស្ថាពរហើយណាបិទដើម្បីមិនមានទទួលស្ដាប់ឮនៅកំហឹងនៃការឈឺចាប់របស់ពលរដ្ឋភូមិឥឡូវឯងមើលមើល ហេតុអីបានវាបិទเพจវាខ្វះគេខ្លាចពលរដ្ឋខ្មែរឃើញឃើញរដ្ឋខ្មែរចូលទៅមកចូលទៅជេរហ្មងអាសតាឆ្កែអឺខ្លាចពលរដ្ឋខ្មែរហ្នឹងមើលឃើញការការសន្ទុះប្រតិកម្មចេះអាចតាំងខោលើក្បាលអាមេឃាតកហ្នឹងបានវាបិទវាខ្វះគេណោះគ្រាន់បើក៏មិនបិទណាហ៊ុនសែនវាគ្រាន់បើក៏មិនផេកបើបើតាំងខ្លួនឯងជានាយករដ្ឋមន្ត្រីអីរបស់ខ្មែរតាំងខ្លួនជាប្រធានអាស៊ីអាសាហ្នឹង បើកเพจទៅឲ្យគេជាបញ្ចោដុំក្បាលតាមចិត្តទៅម៉េចធ្វើពលរដ្ឋខ្មែរគេចូលវិជាគេដល់ទៅគេចូលទៅ comment អ្នកក្នុងស្រុកខ្មែរត្រូវចាត់ទៅគម្រាមកំហែងគេណាចាក់គេថាគុកឥឡូវពលរដ្ឋភូមិពេជ្រព្រោះបានដាក់ចំកញ្ចៅក្បាលមិនដែរមិនដែរស្រួលមិនគេស្រួលទៅសៃនឹងស្រួលអត់មិនទៅណាអាទៅសៃនឹងកប់កន្លែងណាខ្លះណាឲ្យគេស្រួលទៅសៃចេញមកអាទៅសៃកំពុងតែកប់កប់ជ្រៅនឹងពួកអាគមនេះឲ្យពលរដ្ឋភូមិ ជួយជួយជួយស្រើសរសៃអាសរសៃកប់ហ្នឹងអាសរសៃកប់មាត់គុំនេះហ្នឹងទាញសរសៃអាកប់ហ្នឹងតែពួកឯងនិយាយថាយើងស័កសមនឹងនិយាយជាមួយនឹងលោកធានស្រីស៊ីសមនឹងទូទៅដោយសារយើងមានមនសិការជាតិហើយលោកធានស្រីស៊ីសមនឹងស៊ីលោកគឺជាវីរៈបរោះសម្រាប់ពលរដ្ឋខ្មែរបេះដូងលោកពោពេញទៅដោយសេចក្តីស្រឡាញ់សេចក្តីសន្តោសឧត្តមកតេជាតិចំណែកហ៊ុនសែនវាស័កសមនឹងទៅនិយាយជាមួយមីងអងលៀងព្រោះមីងអងលៀងជាអ្នកណា អ ுக ្រិតជនសម្លាប់ពលរដ្ឋខ្លួនឯងចាំហៅគេតកោគេប្រកគេតកោគ្នាវិញឃើញហ៎ត្រូវទេឃើញទេពិភពលោកគេថ្កោលទោសមីអ៊ុំលៀងដោយសារឃើញមីអ៊ុំលៀងជាឃាតករសម្រាប់ពលរដ្ឋរបស់ខ្លួនគេថ្កោលទោសអាមេឃាតករនេះវាអត់ថ្កោលទោសគេទេវាគ្រប់គ្រងគេវាយកលុយទៅឲ្យគេទៀតគេថ្កោលគេសម្រាប់សម្រាប់ពលរដ្ឋគេទៀតហីពួកអាឆោពួកអាឃាតករវាគ្រប់គ្រងតែគ្នាវាអញ្ចឹងឯងណា ពលរដ្ឋគេកំពុងតែមានការក្តៅក្រហាយឈឺចាប់នឹងអាមេដឹកនាំផ្លន់អំណាចរបស់គេណាណាដើម្បីមកធ្វើបាបពលរដ្ឋគេប្រទេសខ្មែរគឺដូចភូមិមានអញ្ចឹងណាចាប់មេមេគណៈបករបស់គេដែលឈ្នះឆ្នោតចូលទៅដាក់គុករំលាយគណៈបកដូចគ្នាហើយចរិតអាហ៊ុនសែនដូចចរិតអាមីងយំរាំងអញ្ចឹងអញ្ចឹងបានតែគ្រប់គ្រងគ្នាវាសមហិតសំណាងទៅពលរដ្ឋភូមិមានអត់បាញ់អាបេ52ឲ្យឆែកកប៉ាល់ហោះហ្នឹងណា ឥឡូវសង្ស័យនៅនៅភូមិមាននោះសង្ស័យនៅនៅក្រោមក្រែឬក្រោមតុកឯនោះពួកពលរដ្ឋភូមិមានកំពុងបញ្ចេញកំហឹងខ្លាំងណាស់ណាកំពុងគាត់បង្ហាញអំពីការឈឺចាប់ឈឺចាប់នឹងមេដឹកនាំខ្លួនឯងដែលកំពុងតែសម្លាប់យ៉ាង រង្គាលនៅក្នុងប្រទេសហើយស្អីឯងទៅផ្កើនជាមួយពលរដ្ឋភូមិហ៎ទៅរួមសហការជាមួយនឹងឃាតករដើម្បីសម្លាប់មនុស្សហ៎អីធ្វើបាបពលរដ្ឋខ្លួនឯងណា មិនអត់ដឹងមិនទេហាក់ខ្លួនជាមួយគិតកោធ្វើបាបពលរដ្ឋពលមេទៀតញីដឹងអត់ដឹងមិនអាពួកអាពួកពួកអាសេបែអញអញទៅបដកម្មចូលរួមបដកម្មជាមួយពួកពលរដ្ឋភូមានៅហ្វ្រាំងហ្វួតនៅហ្វ្រាំងហ្វួតហ្នឹងហ្នឹងគេសบายចិត្តណាគេសบายចិត្តឲ្យស្គាល់ឃើញខ្មែរយើងណាដែលគេឃើញខ្មែរយើងដែលចូលមករួមជាមួយគេទៀមទាសិទ្ធិមនុស្សទៀមទាអ្វីដែលគេចង់បានដូចខ្មែរយើងអញ្ចឹងគេទៀមទាសិទ្ធិមនុស្ស ឲ្យមេដឹកនាំគេទៀមទាក្រិតគ្រប់សិទ្ធិមនុស្សទៀមទាឲ្យដោះរឿង3ចំណុច3ចំណុចខ្មែរយើងចង់បានដូចគ្នាអញ្ចឹងគឺទៀមទាដូចគ្នាអញ្ចឹងទេអាកំណត់ហ្នឹងអាគោលដៅហ្នឹងវាដូចគ្នាហើយអាចរិតមេដឹកនាំភូមិហើយចរិតមេដឹកនាំដូចខ្មែរគឺវាដូចគ្នាអញ្ចឹងហើយបានគេសប្បាយចិត្តនឹងការយើងមនុស្សតិចក៏ដោយប៉ុន្តែគេជាតំណាងរបស់យើងចូលរួមជាមួយគេគឺសប្បាយចិត្តណានឹងយើងចូលរួមជាមួយគេណាគេអត់ស្អប់ពួកយើងទេគេអត់ស្អប់ពលរដ្ឋតែអ្វីដែលគេស្អប់គឺស្អប់អាហ៊ុនសែនណាដឹងអត់ ឲ្យស្អុយអញ្ចឹងក្បាលពួកឯងត្រូវចាំណាថ្ងៃ7មករាវាមិនមែនជាថ្ងៃដែលក្បាលពួកឯងណាចូលមកណាដាក់ណាគោះរំលឹកកូនខ្មែរឲ្យឲ្យឲ្យដឹងគុណយួននេះសម្រាប់ក្នុងនាមអញជាកូនខ្មែរណាថ្ងៃ7មករា គឺជាថ្ងៃអញកាន់ទុកហើយឃើញអញស្លៀកពាក់ពណ៌ខ្មៅហ៎គឺជាថ្ងៃអញកាន់ទុកគឺជាថ្ងៃខ្មែរឈឺចាប់គឺជាថ្ងៃដែលយួនប្រើល្បិចឈ្ពន់ព្រេះក្នុងការបន្តសម្រាប់ខ្មែរ យួនបង្កើតក5យកបរោះបរោះទៅសម្លាប់ចោលយួនចាប់បង្ខំស្ត្រីខ្មែរឲ្យការឲ្យរៀបរៀបការជាមួយនឹងទាហានយួនដើម្បីបង្កាត់ជាតិសាសន៍នយោបាយយួនវាសាហាវខូខើយើងក្នុងយ៉ាងណាហើយកុំគិតថាកូនខ្មែរណាមានមួយចំនួនអាចទិញក្បាលបានប៉ុន្តែមួយចំនួនធំទិញក្បាលបានទេហើយអាកូនយួនមួយចំនួនដែលវាកើតធំធាត់នៅស្រុកខ្មែរណាវាកំពុងតែប្រើខ្លួនវាជាខ្មែរដើម្បីបំពុល បំភ្លៃនៅប្រវត្តិសាស្ត្រវាថាយួនជួយ ខ្មែរយួនខំចេះគុណខំចុះហើយតាំងខ្លួននេះជាខ្មែរតាមពិតសតតែ អាយុនដែលធំធាត់នៅស្រុកខ្មែរទេចំណែកកូនខ្មែរពិតប្រកបណាគាត់ឈឺចាប់ណាស់សូមកាត់តិចម៉ៃក្មេងអាមួយនោះវាថា បងប្អូនខ្ញុំនិយាយតាម comment វាណាអឺវាថាយើងឆ្លក់ទឹកអីអីអីបរទេសអឺអញ្ចឹងណាពួកយើងណា គឺយើងអត់មានឆ្លក់ទឹកអីទាំងអស់ទឹកម៉ាស៊ីនក៏យើងមិនឆ្លក់ទឹកអីអីបរទេសក៏យើងអត់ឆ្លក់ហើយស្មាតោបងប្អូនស្រុកខ្មែរតែពួកអា7មករាវាកំពុងតែឆ្លក់វងវែងសារធាតុទឹកកាមរបស់យួនក្នុងប្រទេសខ្មែរដែលវាអត់ងើបមកវាអត់យល់ពីអ្វីទាំងអស់វាកំពុងតែឆ្លក់តែពួកយើងអត់ឆ្លក់ទេបើពួកយើងឆ្លក់ស្ងាត់ជ្រាបដោយឯងចឹងអត់ចេញមុខមកហើយតែដោយសារតែយើងមិនឆ្លក់នឹងហើយ ទើបយើងចេញមកសំពងក្បាលមេហែងហ្នឹងហែងហ្នឹងអត់ពួកហែងកំពុងតែឆ្លក់ទឹកកម្មយួន7មករាគេមកបោកហែងរាល់ថ្ងៃហ្នឹងតែយើងបើសិនជាឆ្លក់ទឹកកម្មបរទេសឧទាហរណ៍ចឹងហែងនិយាយមិញហ្នឹងគឺយើងអត់ខ្វល់ជាមួយប្រទេសខ្មែរទេហែងចង់យួនរំលោភហែងចង់យួនចាប់ម៉ែហែងបោកសក់បោកក្បាលជើងយ៉ាងមិនក៏អញអត់ខ្វល់ទេឲ្យហែងយួនរំលោភបានតាមចិត្តទៅពួកហែងឆ្លក់នឹងទឹកកម្មយួនហែងអត់កម្រើគេ ស្ដាប់បានកន្លែងហ្នឹងតែពួកយើងចេញមកកម្រើកនេះបានថាយើងអត់មានឆ្លក់គឺយើងយល់យ៉ាងពិតប្រកបបរទេសឲ្យសេចក្តីសុខយើងមែនគឺមើលថែទាំយើងមែនគេគិតគូរពីអានេះអាយុជីវិតអនាគតណាដែលខ្មែរចំណាក់ស្រុកមកប្រទេសគេដូចសហរដ្ឋដូចខាងយុរ៉ុបដូចប្រទេសទូទាំងពិភពលោកណាដែលប្រទេសគេកាន់ជាតិតៃគឺពួកយើងមិនបានឆ្លក់ទេដោយសារតែពួកយើងមិនឆ្លក់ទឹកការបរទេសនឹងហើយទៅពួកយើងរួម គ្នាសាមគ្គីគ្នា ទៀមទាតវ៉ាធ្វើបដកម្មឲ្យអាហ៊ុនសែនវាឈប់បោកពលរដ្ឋខ្មែរយកពលរដ្ឋខ្មែរយកប្រទេសខ្មែរជាឈ្នន់នយោបាយរបស់វាជប់ឲ្យយួនយកប្រទេសខ្មែរអាណានិគមបែបថ្មីបន្តទៅទៀតព្រោះយើងនៅក្រៅប្រទេសយើងអត់បានឆ្លក់អង្វែងដោយពួកអំពើអាក្រាទេហើយនឹងអត់កន្លែងហ្នឹងយើងពួកឯងចូលមកអត់ចំណេញទេចរាញ់បកស្បែកមេឯងប៉ុណ្្នឹងឯងណាមានអ្នកឆ្លក់មែនមានអ្នកឆ្លក់មែនអត់ទេ ប៉ុន្តែមិនមែនអ្នកតាមដានសង្គមរឿងនយោបាយទេអ្នកដែលមិនចេញមុខតាមដានសង្គមនយោបាយកំពុងតែឆ្លក់វង្វេងណានឹងពួកបរទេសតែអ្នកខ្លះបងប្អូនខ្លះគាត់អត់ឆ្លក់ទេតែគាត់មិនហ៊ានចេញមុខមកទេដោយសារគាត់ខ្លាចភ័យខ្លាចណាគាត់ជួបស៊ីផឹកសបាយពាលីអាវ៉ាសែអានឹងជារឿងរបស់គាត់ទេពួកមនុស្សម្នាក់ម្នាក់គេមានមនសិការរៀងរៀងខ្លួនមនុស្សម្នាក់អ្នកគ្មានឧត្តមគតិរៀងរៀងខ្លួនបើគាត់សបាយស្រីញីអូនបងជារឿងរបស់គាត់តែយើងសបាយរឿងជួយសង្គមតាមដានសង្គមណា គឺជារឿងរបស់យើងយើងអត់ទៅរញ៉េរញ៉ៃជាសិទ្ធិរបស់គេគ្មានអ្នកណាមួយណាដែលមកនៅប្រទេសគេនឹងទៅគម្រាមកំហែងរំលោភសិទ្ធិគេបានទេណាកុំឲ្យតែមកប៉ះពាល់រឿងយើងកុំឲ្យមកឈឺក្បាលរឿងយើងហ្នឹងកុំឲ្យមកណាអាខ្លួនឯងមកជួយជ្រុំមកជួយច្រែងហើយមិនយកមកមកយកជើងរៀនទឹកហើយមកមើងងាយមកធ្វើថោកគេតែលឺសូរទៅបើប្រឆាំងទៅវិញហើយអត់ទុកទេចាត្រូវបាទគំលឹកលែងទៅដាក់ដាក់ទៅវិញទៅកូនម៉ែណាត្រូវដាក់ដាក់ទៅវិញទៅ ហ្នឹងហើយចាំមកយើងឈឺចាប់ណាបើពេលណា ទៅជនិតជាការសើថាស្អីក្បាលពួតនឹងឯងរស់រសា7មករាព្រោះតែ7មករាតែឥឡូវហ្នឹងព្រោះតែ7មករាតើខ្មែរយើងត្រូវរងត្រូវរងគ្រោះអ្វីខ្លះព្រំដែនត្រូវយួនចូលលុកលុយតាមអំពើចិត្តប្រជាពលរដ្ឋយួននៅពេញស្រុកខ្មែរយួនយក អស់នៅអ្វីអ្វីដែលជាសម្បត្តិខ្មែរ ដែលយួនចាត់ទុកថាជាជ័យភ័ណ្ឌនៃការឈ្នះសង្គ្រាមយកទៅកសាងប្រទេសវាព្រៃឈើខ្មែរត្រូវយួនរំគឺថាយួនវាកាប់បំផ្លាញឡើងពីវាកាប់តាំងពី79តាំងពីចូល79មកវាកាប់តែរហូតដល់ឯងយួននោះព្រោះអីហេតុអីអអង្ការផ្ទះខ្ញុំនៅនៅនៅស្រុកខ្មែរផ្ទះខ្ញុំស្រុកខ្មែរក្រសួងឪពុកខ្ញុំគឺគាត់អឺ ក្រសួងគមនាគមន៍ហ្នឹងគឺមានអស់មកកំ pl ក្នុងហ្នឹងហើយអ្នកដែលធ្វើការក្នុងក្រសួងហ្នឹងគឺគាត់បើកអាបានអាឡានធំមកកតុយវែងវែងហើយដឹកឈើដឹកអាឈើហូបប៉ប៉ិនប៉ប៉ិនណានៃវែងជួការគាត់ត្រូវដឹកទៅណាអញ្ចឹងប៉ុន្តែគាត់អត់បានដឹកយកទៅត្មងគាត់ត្រូវចូលសម្រាប់ផ្ទះគាត់សិនហើយគឺកាត់មុខផ្ទះយើងអញ្ចឹងយើងឃើញអាឈើហូបប៉ប៉ិនប៉ប៉ិនណានៃគេកាត់តាំងពីយូរតែគ្រាន់ប៉ុណ្ណឹងវាមិនទាន់មានទីផ្សារទូលំទូលាយហ្នឹងអត់ទាន់មានទីផ្សារទូលំទូលាយគេកាត់តែកាត់ធម្មតាអត់បញ្ញាទេបើអត់បញ្ញាទេហ្នឹងហើយ ហើយដល់ទេពីតាំងពី23ដុល្លារ91មកវាមានអាទីផ្សារសេរីអាហ្នឹងគេកាត់សន្ធប់តែយកយកតែម្ដងគឺគឺថាគេបង្កើតជារោងចក្របង្កើតជាអាអូម៉ាស៊ីនធំធំទៅកាត់យកអាណាដែលធំធំប្រហែលប្រហែលអោបការដែលគេកាត់រង្វង់វាអត់ទាន់មានបច្ចេកទេសត្រឹមត្រូវគេកាត់តែប្រហែលជាមួយអោបមួយអោបពីរអោបឯហ្នឹង ហើយដល់ទៅពេលគេគេមានទីផ្សារសេរីគេមានបច្ចេកទេសល្អគេកាត់អោបឯ3 4 10អោបអីហ្នឹងគេមានអាម៉ាស៊ីនគេធំគេមានឡានដឹកគេមានឡានអីគឺថាវាទំនើបហើយវាស្រួលជាងពីមុនណាអញ្ចឹងគេកាត់កំតិចយកតែម្ដងគេសម្រុកកាត់លក់តែម្ដងហ្នឹងហើយដោយសារហ៊ុនសែនពួកហ៊ុនសែនគេអនុញ្ញាតចាចឹងណាតែ អញ្ចឹងហើយអាហ្នឹងហើយ7មករា7មករាមិនមែនជាថ្ងៃដែលយើងត្រូវដឹងគុណយួនទេ7មករាគឺជាថ្ងៃឈឺចាប់របស់ខ្មែរដែលខ្មែរយើងរលាយឬទ្រព្យសម្បត្តិរបស់ដូនតាយើងគឺជាខ្មែរដែលរលាយនឹងធនធានធម្មជាតិតាំងពីតាំងពីក្នុងទឹក តាំងពីក្នុងទឹកតាំងពីលើគោកតាំងពីភ្នំតាំងពីគឺការរលាយនឹងការដោយសារតែអាយុនរបស់ខ្មែរថាវាមិនជួយខ្មែរហ្នឹងតាមពិតវាមិនមែនមកជួយខ្មែរគឺវាមកផ្លន់តែផ្នែកស្រស់អាយុនវាមកផ្លន់ខ្មែរវាមកលេបទឹកដីខ្មែរ ណាកុំចាញ់បោកយួនតទៅទៀតចាតាមពិតយួនគេប្រើគ្រប់វិធីណាក្នុងការផែនការចៅយួនខ្មោចហូជីមិញ វាបានប្រាប់ទេតាបើយកទឹកនៅខ្មែរមិនតតបាន100%ទេកុំកប់វាឲ្យសោះឥឡូវរហូតដល់ថ្ងៃហ្នឹងដោយសារវាលេបខ្មែរមិនតតផុតខ្មោចហូជីមិញនៅដាក់ក្នុងទូកញ្ចក់ដល់ឡើយណាអត់តន់កប់ទេណាយួនណាខ្មោចហូជីមិញសុកចិត្តសម្រាប់ខ្លួនដើម្បីអីដើម្បីគិតវេះ ក្នុងការនិយាយការពិតខ្ចីទឹកដីខ្មែរខ្ចីទឹកដីកម្ពុជាក្រោមកិច្ចវេះមិនហ៊ានទៅកិច្ចវេះដើម្បីមិនទទួលយកការពិតថាវានឹងបានខ្ចីទឹកដីខ្មែរតែទីឥឡូវវាប្លន់យកពួកផែនការវាគឺលើកទឹកដីខ្មែរហើយកុំច្រឡំមកបងប្អូនខ្មែរកុំច្រឡំបងប្អូនផែនការនៅស្រុកខ្មែរយួនដែលវាចូល79មក អ្នកខ្លះជាយោធាអ្នកខ្លះវាមកតាំងវងតាំងវាយតាំងពូជវាតាំងពីអាកូនងាយតាំងពីអាទូចធំវាមកចូលចូលមកស្រុកខ្មែរឥឡូវហ្នឹងអាវាកើតនៅលើទឹកដីខ្មែរវាអាយុ40ជាងវាមានចៅហើយចោះអាដែលវាមកធំស្រុកខ្មែរណាវាមកពីពីស្រុកវាទូទូលើពីធំវា40ជាងវា50ជាងវាមានកូនវាមានចៅកើតនៅស្រុកខ្មែរពួកនោះវារៀនខ្មែរពួកនេះវាចេះខ្មែរពួកនោះហើយណាតែវាគ្រប់គ្រងពួកសេប្របែ ព្រឹកមិញឯងព្រឹកមិញឬម្សិលមិញខ្ញុំភ្លេចទៅខ្ញុំ comment ជាមួយមានមានវីដេអូ clip មួយ តែមើលទៅដូចយុវជនខ្មែរយើងដេញកាត់គ្នាអីសពបែបយ៉ាងទាំងអស់ខ្ញុំថាបើសិនជាអាចរិកហ្នឹងណាអាចរិកខ្មែរសម្រាប់ខ្មែរដេញកាត់ខ្មែរបើយកអាចរិកហ្នឹងទៅការពីបរណភាពស្ដីបើធ្វើចរិកហ្នឹងលើនៅជាមួយយួនណាគឺយួនអត់អាចលើកទឹកដីខ្មែរបានទេតែបងអូនបងអូនគាត់ខំមកថាវិញថាហ៎ពួកវាហ្នឹងឲ្យជាយួនបង អញ្ចឹងបានថាយួនដែលវាកើតនៅស្រុកខ្មែរយួនដែលវាកើតស្រុកខ្មែរវានៅប្រើអាចរឹកអាចកាត់អាចចាក់អាចសម្លាប់ហ្នឹងតាមដានសម្លាប់ខ្មែរដេញកាត់គ្នាសិយួនសិកូនយួននៅកាន់ស្រុកខ្មែរណាតែជក់គ្រឿងញៀនដែលធ្វើជាជើងកាងជើងកាងហើយជើងអីមិនមែនជើងកាងក្រៅគេពួកបងតូចបងធំណាអឺយ៉ាយ៉ាយ៉ាចិត្តបងទូបងធំណាកូនជួនដែលវាកើតនៅស្រុកខ្មែរគឺវាអញ្ចឹងតែចំណែកខ្មែរយើងចាំតែរងគ្រោះទៅណា គឺជួនវាអត់ចោលសន្តានវាតាមពិតខ្ញុំអត់ខ្ញុំអត់ស្អប់ពូជសាសពូជសាសណាក៏ខ្ញុំចូលចិត្តក៏ខ្ញុំស្រឡាញ់ដែរប៉ុន្តែយើងការពារយើងការពារទឹកដីរបស់យើងយើងការពារជនជាតិរបស់យើងសូម្បីតែនៅក្រៅប្រទេសក៏មានយួនដែរហើយខ្ញុំរាប់អានយួនចិត្តខាងគឺយួនល្អល្អតតែមែនទេណាវារាប់អានយើងវាធ្វើស្អីវាហុចឲ្យយើងវាធ្វើស្អីវាឲ្យយើងវារាប់អានយើងល្អល្អយើងអត់ស្អប់ទេពលរដ្ឋធម្មតាតែពលរដ្ឋយួននៅក្នុងប្រទេសខ្មែរក៏យើងអត់ស្អប់គ្នាដែរអ្វីដែលយើងស្អប់គឺរដ្ឋាភិបាលយើង ដែលអនុញ្ញាតឲ្យគេចូលមកដែលអនុញ្ញាតឲ្យគេចូលមកតាំងតាំងពូជតាំងពូជមកកើតកូនកើតចៅលើទឹកដីរបស់ខ្មែរហើយវាមិនគោរពច្បាប់ខ្មែរវាយកអាចរឹកដែលកាប់ចាក់ហ្នឹងមកតាមធ្វើបាបធ្វើឲ្យប្រទេសខ្មែរនឹងចលាចលដោយសារពួកហ្នឹងណាហ្នឹងហើយអញ្ចឹងអញ្ចឹងហើយបានថាយួនដែលវាកើតនៅលើទឹកដីខ្មែរយួនដែលវាធំទៅលើទឹកដីខ្មែរអាខ្លះតាហ៊ានយួនខ្លះដែលវាធ្វើជាតាហ៊ានណាវាមកអញ្ចឹងទៅវាជាអត្រែកអញ្ចឹងទៅ វាឈប់ធ្វើជាទាហានវាធ្វើជាពលរដ្ឋធម្មតាប៉ុន្តែនៅរដ្ឋាភិបាលយើងហ្នឹងវានៅចិញ្ចឹមអតិហេនជួនដែរមកវាថាវាមករំដោះយើងហ្នឹងវានៅតែនៅចិញ្ចឹមវាហ្នឹងឯងណាហើយពួកអូនហ្នឹងហើយណាគឺជាគេមានបណ្ដាញរបស់គេគ្រប់គ្នាទាំងអស់គេឲ្យកូនគេសុំបីតាវានៅស្រុកខ្មែរក្រោយវាត្រូវតែបង្រៀនកូនយួនហ្នឹងឲ្យរៀនភាសាវាភាសាខ្មែរក៏រៀនភាសាយួនក៏រៀនចំណែកខ្មែរយើងវិញសុំបីតារៀនភាសាខ្មែរនៅលើប្រទេសខ្មែរនៅលើទឹកដីរបស់ខ្លួនហ្នឹង រៀនចូលរៀនសាលានឹងក៏គ្នាអត់មានសមត្ថភាពទៅរៀនដែររាល់ថ្ងៃនេះតើមានប្រមាណអង្គការប្រមាណដែលជួយចូលដែលរាប់ពាន់អង្គការដែលជួយ ជួយពលរដ្ឋខ្មែរជួយក្មេងក្រីក្រខ្មែរដើម្បីឲ្យគាត់មានសមត្ថភាពទៅរៀនទៅសូត្ររកចំណេះយកចំណេះដឹងណាហើយក្មេងទៅដល់ណាហើយចាណាអញ្ចឹងហើយហ្នឹងហើយអញ្ចឹងហើយពួកអា7មករាគឺវាពិបាកនឹងបោកយើងបន្តទៅទៀតណាស់ វាបោកលែងបានហើយ មានតែអ្នកនៅពួកនឹងឆ្លក់នឹង7មករាខ្មែរយើងតិចតួចជាទីបំផុតដែលឆ្លក់វេនឹង6 7មករាប៉ុន្តែភាគច្រើនគឺយួនគឺយួនវាបង្រៀនគ្នាវាដែលមានបណ្ដាញហ្នឹងឲ្យ ទៅគ្រប់គ្រងពួក CP ព្រោះ CP គឺជាគណៈបកដែលយួនបង្កើតអញ្ចឹងទេយួនដែលកើតស្រុកខ្មែរយួនចូលស្រុកខ្មែរគឺវាបញ្ចូលទៅក្នុងពួក CP ហ្នឹងហើយកុំច្រឡំណា យួនដែលកើតនៅស្រុកខ្មែរដែលមកពីស្រុកខ្មែរមកពីស្រុកយួនមកគឺវាបញ្ជូនទៅឲ្យពួកចូលពួក CP ចូលពួក CP មើលទៅដូចជាខ្មែរយើងទៅគ្រប់គ្រង CP តាមពិតយួនហ្នឹងឯង CP វាជាយួនជាអ្នកបង្កើតអញ្ចឹងទេវាត្រូវឲ្យពលរដ្ឋវាទៅគ្រប់គ្រងគ្រប់គ្រងគឺគណៈបកវាអ្នកបង្កើតហ្នឹងណាអញ្ចឹងទេខ្មែរកុំចាញ់បោកយួនកន្លែងណាកុំភ្លើជាងយួនកុំរងំខ្លាំងណាកុំឃើញគេចេះភាសាខ្មែរឃើញគេនិយាយភាសាខ្មែរគេរស់នៅលើទឹកដីខ្មែរណា30 40ឆ្នាំមានកូនមានចៅមែនប៉ុន្តែ សារធាតុដែលគេលេបទឹកដីខ្មែរគេឈ្លានពានខ្មែរគឺចេញពីយួនវាខ្លាយជាខ្មែរហ្នឹងណាហើយកំតាំងតាពួនវាជាខ្មែរវាមិនបានស្រឡាញ់យើងទេណាកុំភ្លើតាមគេបោកយើងទៀតឈប់បានឈប់ទៅញ៉ាមិញកម្មវិធីវាស្ទើររងដល់ចឹងទៅមិញឆ្កឹះឆ្កៀលឆ្កឹះឆ្កៀលអត់ចេះធ្វើឆ្កឹះឆ្កៀលឆ្កឹះឆ្កៀលចេញរូបត្រឡប់មកវិញវាបាត់អូនអត់មក វាវាស្ទើរងតិចវាប្រូក្រាម7មករាអត់មានអីទេសុកមិនសុកឲ្យរះពូមៀជន់ក្បាលហ៊ុនសែនអើឥឡូវយើងសួរយើងសួរពួក7មករាណែពួក7មករាអាមេបោក7មករាទៅភូមិឥឡូវពួកឯងមានចេញមុខអីមកតតាំងតតាំងជាមួយជនជាតិភូមិអត់ស្កាត់អាជ្រាបអាពួកអាថោកនេះអើយអាគេមើងងាយមេអីមិនដឹងឯងថោកទៀតមេអីមើលពួកអញហ្នឹង ពួកអញគេជេរសិតពួកអញឆ្កែសំរងស៊ីអញការពារមេអញបានអតែពួកឯងឥឡូវណាត្រឹមត្រូវពួកគេនិយាយកន្លែងនឹងត្រូវឥឡូវឯងទៅមើលណាពលរដ្ឋភូមិមានណាមិនត្រឹមតែយករូបហ៊ុនសែនមកជន់ជើងយកដាក់ក្នុងប្រគុណអាចទៀតញ៉ាឥឡូវឯងមានរឿងអីជាមួយជនជាតិមេដែលគេឥឡូវហ៊ានហ៎ញ៉ាមានស្អីតវ៉ាជាមួយជនជាតិភូមិមានដែលគេមើងងាយមេឯងនេះឯងធ្វើឲ្យខ្លាហានដូចឆ្កែសំរងស៊ីមើលអាអា ពួកឯងទេបានឯងខ្លាចបានតែខាងឡើងជាមួយខ្មែរហ្នឹងពួកអាឡប់គ្រឿងឯងពួកអាឡប់នឹង7មករាហ្នឹងពួកឯងខ្លាំងបានតែខ្មែរក្នុងស្រុកខ្មែរក្នុងប្រទេសស៊ីទៀតងើម៉ៃក្មេកទៀត7មករាឆ្នាំនេះដាក់មានធ្វើហឹកហាក់ធំកក្រឹកកក្រែងដោយរាល់ឆ្នាំឯងសូហ្វីមានឆ្ងល់ឯងខ្ញុំអត់ឆ្ងល់ទេម៉ៃក្មេកគេរវល់តាំងខ្លួនវាជាមេជាជាជាអីជាមេអាសានបរោះខ្លាំងបរោះពិសេសវាតាំងខ្លួនជាមេអាស៊ានអញ្ចឹងវាត្រូវតែធ្វើកម្មតែធំមូលហេតុអី បានធ្វើអីចឹងវ័យធម្មតាវាធ្វើធំវា បង្ហាញពីមហិទ្ធិឫទ្ធិវាបង្ហាញពីភាពអស្ចារ្យបង្ហាញពីភាពខ្លាំងមកគេរវល់មិនលុយគេអត់មានលុយអត់មានលុយយ៉ាងអញ្ចឹងថាណាអត់មានលុយធ្វើព្រោះលុយឡៃបែងចែកទៅឲ្យភូមិហ្នឹងយើងនិយាយដល់ទៅមកមិនមិនថាវាមានបញ្ហាដំណោះទៅក្នុងឬក៏យ៉ាងណាយ៉ាងណាតែសំខាន់អត់លុយយ៉ាឡើងបែកបែកមិនមានលុយអាណាមានលុយអាណា ហ่าធ្វើបន7មករាធ្វើធ្វើគប់7មករាផងហ่าត្រូវយកលុយទៅឲ្យពលករផងត្រូវយកលុយទៅឲ្យពួកភូមិមាផងណាតែជិះទាំងមានលុយឯណាចាយណាអញ្ចឹងមកថាហ៊ុនសែនឯងត្រូវផ្ដាច់អាអង្គរៈប្រមាណពណ៌នឹងពលិធាននៃការពីអំណាចហ្នឹងត្រូវផ្ដាច់ប្រាក់ខែ3ខែសិនទៅណាមកប្រាក់ខែពលិធានហ្នឹង3ខែសិនទៅដើម្បីយកលុយនោះទៅសុកពលរដ្ឋភូមិមារបស់គេជេរប្រចាំ ខំដឹកអូខំដឹកណាខំដឹកបរិខាពេទ្យផងអីផងយកទៅធ្វើជំនួយដើម្បីយកចាត់ពលរដ្ឋភូមិណាមានអីតាមតើភូមិណាមិនអាចណាមិនអាចយកជំនួយយកអំណោយយកទៅឲ្យដើម្បីណាអានេះខ្ញុំមានតែឯងបងអ្វីដែលពលរដ្ឋភូមិត្រូវការចង់បានណាគឺលទ្ធិប្រជាធិបតេយ្យសេរីភាពពេញលេញ បែកបែកខ្ញុំឆ្លើយសំណួរកំព្រីបអែនទេគាត់ថាមកសាបែកបាក់ផ្ទៃក្នុងមកគេអត់ធ្វើអំពិលមកក្រាបមកកម្មតែអត់ទេគាត់និយាយកន្លែងនេះក៏ត្រូវដែរចា ជាការពិតបងជាការពិតតែទោះជាយ៉ាងណាក៏ដោយបែកបាក់ផ្ទៃក្នុងដែរប៉ុន្តែនឹងចង្កោមពួកអាយុនៃក្រពីលើវាមិនហ៊ានទេពួកពួកហ្នឹងបែកបាក់ផ្ទៃក្នុងដែរតែគេជាបងមកបងមកក្រាបវាដែរហ្នឹងហើយវាគាត់មានការចិត្តចំណាយស្ទាននេះគ្នាដោយសារលើកអាអានេះលើកតែមកចង់ធ្វើ និយាយរឿងនេះមកយ៉ាងឃើញនាយករដ្ឋមន្ត្រីគាត់ថាមានការអន់ចិត្តគ្នាចំណាយឈ្នានីប៉ុណ្ណឹងប៉ុន្តែពួកនៅក្នុងចង្កោមនឹងដដែលហ្នឹងយ៉ាតែវាប្រសាអីសារណាអាហ្នឹងមកនេះមកនេះអត់លុយហ្នឹងហើយយ៉ាចាឲ្យសំនោះឥឡូវមើលពួកពួកវាហ៊ាននេះហ៊ានតការពារហើយទៅមើលប្រជាពលរដ្ឋភូមិមាជេរដាក់ប្រដាសាជេររហូតទៅដល់ណាមកផេករបស់ហ៊ុនសែនអត់ហ៊ានបើកទេណាពួកជាពលរដ្ឋភូមិមាចូលទៅជេរហ្មង អានេះគេបង្ហាញពីការជឿចាប់ហែងធ្វើបាបពលរដ្ឋហើយអស់ចិត្តហែងមកចង់ធ្វើបាបពលរដ្ឋភូមិណាមករួមដៃជាមួយអក្រិតជនដែលកំពុងសម្លាប់ពលរដ្ឋខ្លួនឯងយ៉ាងរង្គាលអន្តរជាតិកំពុងតែស្គាល់ទោសបើជាទៅសហការចាប់ដៃជាមួយ អក្រិតជនដើម្បីរួមកម្លាំងគ្នាធ្វើបាបពលរដ្ឋភូមិគុំសង្ឃឹមមិនសោះកុំភ្លេចថាពលរដ្ឋភូមិមានកំភ្លើងនៅដៃណា មានកងទ័ពបាទ មានដូចពលរដ្ឋខ្មែរមានកំភ្លើងទេមានតែឆន្ទៈមានតែទឹកចិត្តខ្មែរមានកំភ្លើងទេពលរដ្ឋខ្មែរមានតែមនសិការជាតិងើបឡើងស្រែកតវ៉ាដើម្បីទាមទារសិទ្ធិក្នុងការរស់រានដូចជាពលករណាកាវលសប្តាហ៍នេះដែលកំពុងស្រែកទាមទារនេះដែលពួកគាត់កំពុងតែធ្វើកោបកម្មនេះហើយមិនខ្ញុំខ្ញុំលើកឃើញខ្ញុំចង់សើលោកគ្រូសន្តរាតាគុណសែនពាក់លៀកខោទឹកនោមខ្ញុំចង់និយាយ ពលរដ្ឋខ្មែរបានដៃទៅទេហ៊ុនសែនគ្លៀននៅស្លៀកនៅខ្លាចនៅស្លៀកខោតបមចុះហ្មងពលរដ្ឋចុះហ្មងទៅភូមិណាគេត្រៀមអាញូគេត្រៀមកតៅបថៅផងគេត្រៀមបែហងចង់បាញ់ហ៊ុនសែននេះសុយស្លៀកខោតបមពីរជាន់ខ្ញុំគំនិតគេហ៊ុនសែនខាងពេលឥឡូវដល់កំពុងភ័យខ្លួននៅភូមិមាសង្ស័យកំពុងតាងាកងាកដូរខោទឹកនោមងាកដូរខោទឹកនោមញាត់តប៉ាត់ទេ ថ្ងៃ7មករាចង្រៃដោយសារខ្មែរងាប់មិនអស់ព្រោះខ្មែរក្រហមសម្លាប់មិនទាន់បើសម្លាប់អស់សូម្បីអ្នកនិយាយអនុរៈអឺតាមពិតណាយួនវាចង់សម្លាប់ខ្មែរអស់នយោបាយយួនប៉ុន្តែ វាសម្លាប់មិនទាន់អស់ចឹងហើយបានជាវាបន្តសម្លាប់ខ្មែរប៉ុន្តែឈាមខ្មែរមានតម្លៃយួនសឹកសម្លាប់អត់អស់ទេប្រាប់ហើយចឹងទៅណា សម្លាប់មិនអស់ទេ អាឈាមយួនឈាមខ្មៅហើយចង់បំផ្លាញបំបត្តិពូជសាសន៍ខ្មែរបំបត្តិអត់អស់ទេណាម៉ែក្មេងឯងខ្មែរមោះមុតណាម៉ែក្មេងគិតមើលយួនណាល្បិចបំណង វាឡើងប្រមាណ400ឆ្នាំមុនណា ដែលវាប្រុងប្រើល្បិចលេបទឹកដីខ្មែរហើយទៅបាន79នេះនេះដោយសារមនុស្សចង្រៃហ៊ុនសែនធ្វើកញ្ចក់គេបើសិនជានៅប៉ែនសវណ្ណណាក៏យួនអាចធ្វើតាមអំពើចិត្តដែរ ត្រូវដោយសារប៉ែនសវណ្ណមិនធ្វើតាមវាចាប់ដាក់គុកហ្នឹងហ្នឹងហើយដោយសារប៉ែនសវណ្ណហ្នឹងណាមិនធ្វើតាមយួនហ្នឹងហើយទៅហ៊ុនសែនហ្នឹងធ្វើតាមយួនយកប៉ែនសវណ្ណទៅដាក់គុកតាមពីហ្នឹងមកគេបន្តហ៊ុនសែនមកធ្វើដើម្បីតែបំរើនយោបាយថោកទាបឈ្លានពានរបស់វាណាអញ្ចឹងហើយកុំមោទនភាពពេកពួកអកជាយួន ពួកឯងកំនំខ្មែរមោទនភាពធ្វើកញ្ចក់គេពេកទៅលើទឹកដីរបស់ខ្លួនពួកយើងរាល់យើងយើងថ្ងៃនេះគឺយើងចេញមកនិយាយរឿងអា7មករាតែម្ដង7មករា គឺជាថ្ងៃដែលយួនឈ្លានពានខ្មែរបានសម្រេច400ឆ្នាំមុនអត់ទាន់បានទេតែបានដល់37មករាហ្នឹងហើយឥឡូវហើយសូហ្វីសូមកាត់សូហ្វីបន្តិចសូមកាត់សូហ្វីបន្តិចបានទេកាត់បន្តិចទេក្នុងនាមយើងជាពលរដ្ឋខ្មែរ ចាតែកុំភ្លេចណាហាមភ្លេចណាហាមភ្លេចដែលកំពុងនិយាយក្នុងនាមជាពលរដ្ឋខ្មែរខ្ញុំសូមប្រើសិទ្ធិជាពលរដ្ឋខ្មែរសូមកាត់កាលហ៊ុនសែនចោលសូមកាត់កាលហ៊ុនសែនចោលហើយសូមប្រគល់ទៅឲ្យភូមិពលរដ្ឋភូមិមាចាត់ការ ទៅតាម អ្វីដែលពលរដ្ឋភូមិមាចង់ធ្វើសូមចាត់ការចោះពលរដ្ឋខ្មែរអត់ត្រូវការជន់ប្រាច់ការនេះត្រឡប់មកវិញឯងសូមសូមពលរដ្ឋភូមិមាចាត់ការចោះ ពួកយើងអត់ខឹងសម្បាទេណាពួកយើងឃើញយើងយើងជាខ្មែរយើងអត់ខឹងសម្បាទេម៉ៃក្មេកហើយម៉ៃក្មេកទំទំនឹកឃើញកាត់កាត់កាត់ការចោលថ្ងៃហ្នឹងកាត់កាត់ការយូរហើយក៏ប៉ុន្តែឥឡូវទៅភូមិនេះតែពលរដ្ឋភូមិគាត់ថាចែកខ្លាចយើងជាខ្មែរអន់ចិត្តគាត់អត់តន់ដឹងរឿងណាគាត់ខ្លាចយើងនឹងមិនពេញចិត្តមិនអីចឹងណាបើចឹងយើងប្រកាសប្រាប់គាត់គាត់ធ្វើអីធ្វើទៅហឹម ហ្នឹងហើយឲ្យគាត់ចាត់ការមកស្រឡាញ់ចោះអាហ្នឹងអាហ្នឹងរបៀបជាងចេះរបៀបក្នុងក្រុមគ្រួសារមួយអាកូនវាខូចវាខលជាងគេកាត់ការចោលយកទៅឲ្យលោកយកទៅឲ្យលោកចាត់ជួយឲ្យលោកចាត់ការហើយខ្ញុំវិញខ្ញុំកាត់ការចោលហ៊ុនសែនហាក់ដូចនឹងលើពិភពលោកនេះគ្មានសម្បល់ហ៊ុនសែនចឹងខ្ញុំកាត់ចោលទៅយកគ្មានក្នុងបេះដូងខ្ញុំសូម្បីតែបន្តិចញ៉ាព្រោះយើងអត់ត្រូវការមនុស្សចង់ចង្រៃមកដើម្បី ណាមនុស្សដល់ចង្រៃមកមកមកមកមកមកបំផ្លាញអនាគតមកបំផ្លាញសេចក្តីសុខមកបំផ្លាញឬគល់របស់យើងហ្នឹងហ៊ុនសែនគឺជាចិត្តគីមីមកដំណក់ដែលយួនវាសោចនៅលើបលែរបស់ខ្មែរឲ្យលួយហ្មងផុតពូជហ្មងណាវាមិនត្រឹមតែងាប់ដើមទេគឺថាផុតពូជហ្មងអាមានផ្លែតែបានងាប់ទាំងអាផ្លែទាំងអីទាំងក្របនេះយកដាំលេងដោះហើយហ៊ុនសែនរងអីចឹងទៅណាកុំថាហ៊ុនសែននឹង គឺជាមេរបស់ខ្មែរចង់ការពារខ្មែរចង់ឲ្យវិញអត់ទេណាហ៊ុនសែនគឺជាក្របក្របក្របពូជរបស់យួនទេណាបើសិនជាខ្មែរក៏មិនចឹងដែរខ្មែរវារលួយគល់អស់បាត់ហើយណាខ្ញុំមកក្នុងកែវភ្នែកក្នុងដួងចិត្តរបស់ខ្ញុំមកគ្មាន ស្រមោលសន្តានដល់កម្ពុជាថោកភាពតកូលហ៊ុនឃាតកនក្នុងបេះដូងខ្ញុំទេសូម្បីតែបន្តិចងាប់ពេលណាខ្ញុំសប្បាយចិត្តពេលណាណា ព្រោះឥឡូវអ្នកពលរដ្ឋភូមិកំពុងស្វាគមន៍យ៉ាងកក់ក្ដៅណាកំពុងស្វាគមន៍ហ៊ុនសែនយ៉ាងកក់ក្ដៅមានទាំងក្របមានតាំងពីតាំងពីដុតរូបថតតាំងពីយករូបថតដាក់ប្រគុណមកតែខ្ញុំសុំផ្ដាំមួយទៀតឲ្យខ្ញុំប្រាប់ចឹងកុំភ្លេចអញកញ្ចប់លីមូកញ្ចប់អាចទេកញ្ចប់លឹកឈូកណាបងប្អូនកុំកញ្ចប់នឹងថងកស៊ូថងនឹងកស៊ូអីចឹងអាហ្នឹងគប់ទៅងាយបែកទេហ្នឹងហើយគប់ចំកដាលក្បាលគប់ចំកដាលមុខណា អ៊ុបចំកណ្ដាលមុខទៅពួកអក្រិតជនវិរុទ្ធរគ្នាចឹងហ្នឹងហើយស្វាគមន៍ផងបងប្អូនជួយសុំសុំជួយស្វាគមន៍ផងហើយបានកក់ក្រៅខ្ញុំថាមិនថាយើងកាជះបរទេសដូចតែគ្នាទេតែកាជះនេះកាជះថៃធ្នោកាជះនេះមានសិទ្ធិសពបែបយ៉ាងទាំងអស់ណាតែពួកឯងកាជះយួនកាជះចិនអត់មានសិទ្ធិសំបីតែនិយាយប្រាប់ឯងទៅវាខុសគ្នាកន្លែងហ្នឹងណាអញសុកចិត្តធ្វើកាជះអ្នកមាន ទោះមិនក៏មានឡានកញ្ចាស់ជិះដែរតែហែងធ្វើកញ្ចាស់អ្នកក្រកញ្ចាស់អាយុអ្នកក្រតាស្បែកជើងថ្មីហែងគ្មានស្លៀកផងអត់គ្មានពាក់ផងណាប្រាប់ហែងទៅអឺពិភពលោកនេះអ្នកណាក៏គេដឹងដែរថាថ្ងៃ7មករាគឺជាថ្ងៃយួនចូលឈ្លានពាន ខ្មែររហូតទៅដល់មេដឹកនាំនៅប្រទេសម៉ាឡេស៊ីលោកខ្វាំងខ្វាំងជូហ៎លីខ្វាំងជូ លោកលីខ្វាន់ជូនោះគាត់ចេញមកនិយាយហើយពីការនោះមិនរបស់ក្រុងភ្នំពេញគឺចេញមកទៀមទាតវ៉ាប្រឆាំងសុំឲ្យលីខ្វាន់ជូហ្នឹងចេញមកសុំទោសណាចេញមកសុំទោសយួនអត់ទាំងមាន ប្រតិកម្មអីផងព្រោះពេលនោះលីខ្វាន់ជូថាឲ្យយួនទេប៉ុន្តែយើងក៏សង្កល់ឃើញយួនអត់មានប្រតិកម្មអីទេបែរជារដ្ឋាភិបាលរបស់ក្រុងភ្នំពេញវាចេញមកប្រតិកម្មចេញមកប្រតិកម្មជំនួសយួនយីអានេះបានហៅថាអាយ៉ងដាច់ថ្លៃ គាត់ប្រសើរខ្នោះស្មាក់អស់ពីបេះដូងមិនណៅមែនគេជនជាតិបរទេសគេឈឺចិត្តគេឈឺឆ្អើជំនួសខ្មែរតែឯងតាំងខ្លួនជានាយករដ្ឋមន្ត្រីខ្មែរតាំងខ្លួនជាប្រទេសខ្មែរប៉ុន្តែអត់ព្រមថាអរគុណហើយដែលគេបានជួយខ្មែរដែលគេជួយរំលឹកដែលជួយមកឆ្លៀនពៀនហីក៏តែអានេះកំពូចថោកទៀតថោកចុយតម្រៃវាហ្មងអាហេងណាណាហើយអញ្ចឹងតាំងខ្លួនធ្វើជាខ្មែរ គេនិយាយគេនិយាយចេញមកភាសាគេមកគឺចំណេញដល់ខ្មែរតែឯងតាំងខ្លួនជានាយករដ្ឋមន្ត្រីរបស់ខ្មែរកន្លែងណាចំណេញអត់ប្រមូលចូលយកតែអាខាតចូលសាប់អាឈួតពួកឯងសាប់អាឈួតអញ្ចឹងបានអញអត់ចង់បានអាមេដឹកនាំឈួតហើយដឹងអត់អាមេដឹកនាំឈួតហ្នឹងឈួតទៅគឺវាខាតយើងហើយដឹងអត់អីពួកបកាច់យកណាយើងជាអត់លេស្រួល ចាត្រឹមត្រូវយើងកញ្ជះបរទេសមែនណាតែយើងមានសិទ្ធយើងថ្លៃធ្នូជាទីបំផុតយើងណាកញ្ជះបរទេសគេអត់គម្រាមកំហែងយើងឲ្យដឹងគុណគេគេមានតែយកចិត្តយើងគេឲ្យយើងរស់ស្រួលគេមើលសុខភាពជើងសូម្បីតែថ្មិញដាក់ក៏ត្រូវគេចេញលុយឲ្យទៀតតែឯងគិតមើលឯងគិតមើលអញអញអញលុយអស់ចាស់រាល់ថ្ងៃហ្នឹងណា អញកូនអញណាអញគេចេះបរទេសសូម្បីតែកូនអញគេចេញថ្លៃសភៅឲ្យគេចេញថ្លៃរៀនឲ្យគេចេញសពតែចឹងទាំងអស់គេចេះអញវាថ្លៃក្នុងអញ្ចឹងតែគេចេះហែងនៅក្នុងស្រុកគេសូម្បីតែជីវិតតែឯងហ្នឹងក៏វាថោកដែរបើហែងមិនប្រឹងរកស៊ីខ្លួនឯងហែងមិនប្រឹងធ្វើអ្វីខ្លួនឯងគឺហែងងាប់ហើយហែងនិយាយមិនបានទេគេក្តិចហែងឈឺហែងមាននិយាយតែឈឺទេណាគេមួលកកហែងតែស្រែកអញ្ចឹងក៏ហែងមានស្រែកដែរខ្លាចគាត់ ហើយវាថោកកន្លែងហ្នឹងហើយមានជីវិតដូចគេដូចឯងដែរប៉ុន្តែឯងមើងងាយជីវិតខ្លួនឯងអញអត់មើងងាយជីវិតខ្លួនឯងទេអាណាមើងងាយជីវិតឯងមានដឹកនាំឯងមើងងាយជីវិតឯងណាមិនឲ្យតម្លៃឯងអញស្រែកចាច់ណាច្បាច់តកឯងស្រែកចាច់ដល់ដៃចេញព្រៀបហែងគេច្បាច់តកហែងអត់ហ៊ានស្រែកតាគេងសេះគេពួលកឯងងាប់ថែហែងខ្លាចខ្លាចជីវិតឯងថោកចឹងគាត់ថោកណាអញប្រាប់ពិភពលោក គឺគេស្អប់ណាពួកអាគមនេះភាកច្រើនពួកអាគមនេះហ្នឹងគឺធ្វើឲ្យពលរដ្ឋក្រីក្រ វេទនាគោរពច្បាប់ពួកអាគមនេះ តែប្រទេស ដែលគេ ប្រកាន់ជាបតៃគេឲ្យ ពលរដ្ឋគេ មានបានជាមេដឹកនាំតែពួកអាគមនេះវាច្រើន តែមានបានតែបពួករបស់គ្នាគ្នាវាប៉ុន្តែឲ្យពួកណាពលរដ្ឋហ្នឹងគឺក្រអញ្ចឹងហើយបានពួកអាគមនេះហ្នឹងវាចូលចិត្តប្រើអំណាចផ្ដាច់ការអញ្ចឹង តែទោះជាប្រទេសគេដតីក៏ដោយយួនក៏ដោយកូរ៉េក៏ដោយប្រទេសណាក៏ដោយគេកុំមុនីមែនណាប៉ុន្តែគេអត់ប៉ាភ្លើដូចអាប៉ាភ្លើខ្វាក់អីគេមិនដែលភ័យខ្លាចទាំងជនបរទេសណាលេបទឹកដីគេគេយកអំណាចដាច់ការប្រើប្រាស់ក្នុងប្រទេសគេមែនប៉ុន្តែគេគៀបសង្កត់ពលរដ្ឋគេមែនប៉ុន្តែគេអត់មានបាត់ទឹកដីទេគេអត់មានបដៅជនជាតិបរទេសណាចូលមកលក់ឈ្លានពានគេគេអត់មានខ្លាចជំជនបរទេសណាឈ្លានពានទឹកដីគេគេការពារទឹកដីគេបានល្អ គេគៀបសង្កត់ពលរដ្ឋគេមែនប៉ុន្តែ គេមើលថែទាំពលរដ្ឋគេគេយកអំណាចប្រាប់ដាច់ការតែលើអ្នកណាមួយដែលប្រឆាំងនឹងគំនិតរបស់គេតែពួកឯងនេះវាមិនមែនតែប្រើអំណាចដាច់ការជិះជាន់គេទេអ្វីដែលមាននៅក្នុងផ្ទះឲ្យគេអស់ហើយស្អីក៏ដោយទ្រព្យសម្បត្តិខ្មែរឲ្យគេអានោះថាមនុស្សឈួតមិនដឹងថាជារបស់គេហើយជាក់ស្ដែងមួយឥឡូវយើងសូហ្វីយើងលើកឧទាហរណ៍ជាក់ស្ដែងមួយអ្នកដែលថា គេផ្ដាច់ការគេគុំនីផ្ដាច់ការដែរប៉ុន្តែប៉ុន្តែគេអត់មានអត់ធ្វើឲ្យប្រទេសគេខាត់បងទេណាចាគុំនីផ្ដាច់ការតែវាការពារទឹកដីការពារផលប្រយោជន៍ជាតិសាសន៍វាឥឡូវមើលយួនឥឡូវយួនខាងជើងយើងលើកឧទាហរណ៍អ្នកណាមិនល្បីណាគឹមចុងអ៊ុនគុំនីផ្ដាច់ការកាយសាហាវក៏ប៉ុន្តែអត់មានអាណាចូលឈ្លានពានកូរ៉េខាងជើងបានទេណាអត់មានបរទេសណាចូលឈ្លានពានកូរ៉េខាងជើងបានទេណា ញ៉ាងាកមកហ៊ុនសែនវិញយួនចង់ធ្វើភ្ជុះធ្វើភ្លៀងយួនហើយនឹងចិនធ្វើភ្ជុះធ្វើភ្លៀងបានតាមពើចិត្តពលរដ្ឋយួនមកនៅ ស្រុកខ្មែរមេដឹកនាំយួនហ៊ានមកបញ្ជាក្បាលមេដឹកនាំខ្មែរឲ្យធ្វើអតញ្ញាណបានស្រួលឲ្យពលរដ្ឋយួនរស់នៅដោយស្របច្បាប់លើទឹកដីខ្មែរទៀតនឹងឯអធិបតេយ្យភាពនៃប្រទេសជាតិមួយដែលមានអធិបតេយ្យភាពដល់ខ្លួនឯង មេដឹកនាំប្រទេសដទៃមានសិទ្ធិមកបញ្ជាក្បាលមេដឹកនាំប្រទេសមួយដែលមានអធិបតេយ្យភាពហ្នឹងឯងបានន័យថាវាអត់មានកន្លែងហ្នឹងបានមើលឃើញអាភាពខុសគ្នារវាងផ្ដាច់ការណាគេផ្ដាច់ការមែនណាគុំរីបផ្ដាច់ការមែនតែគេការពារបូរណភាពទឹកដីរបស់គេប៉ុន្តែហ៊ុនសែនអត់មានទេណាបើចឹងហ៊ុនសែនឯងក៏មកអួតអាងខ្លួនឯណាអឺខ្លួនឯងសពថ្ងៃហ្នឹងឯងអត់មានធ្វើជាអាយ៉ងយួន ខ្លួនឯងនឹងអត់បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់យួនហើយយួនអត់មានគ្រប់គ្រងខ្មែរអត់ទេណាយួនគ្រប់គ្រងខ្មែរយួនគ្រប់គ្រងខ្មែរតាំងពី79មកម្លេះតកាយលេប៉ានខ្មែរបានតាំងពី79មកវាលេប៉ាននៅតដៃជើងខ្វៃខ្វៃរងហើយនឹងខ្វៃខ្វៃហីដោយលោកកែមលេគាត់និយាយវាលេបហើយនៅតដៃជើងខ្វៃខ្វៃខ្វៃអាដៃយើងខ្វៃខ្វៃហ្នឹងបើយើងសង្ងំតាមវាគឺវាលេយ៉ាងរលូន តែអាដៃជើងខ្វាយខ្វាយហ្នឹងយើងទៅធាក់ចុះទៅធាក់ឡើងអាចអាអាអាពោះហ្នឹងវាលេបមិនបានស្រួលណាយើងកាអាដៃហ្នឹងជើងវាហ្នឹងជើងកែបនឹងក្រៅហ្នឹងអាចធាក់ទាត់ចំបាច់កកអាអាអាពោះទៅត្រឡប់វិញហ្នឹងអាចអាអាពោះហ្នឹងវាខ្ជាក់ត្រឡប់មកវិញអញ្ចឹងហើយបានអាហ៊ុនសែនហ្នឹងវាចូលចិត្តមិនអោយយើងធ្វើបដកម្មវាចូលចិត្តតែបង្ក្រាបវាចូលចិត្តធ្វើអីវៃអាការធ្វើបដកម្មអាការស្អីហ្នឹងអាហ្នឹងសិតតែដៃជើងខ្វាយខ្វាយកំពុងតែរើរាល់ថ្ងៃហ្នឹង ហ្នឹងឯងកំពុងតែរើហ្នឹងរើដើម្បីអីដើម្បីយើងទៅឲ្យយន់វាខ្ជិះត្រឡប់ទៅវិញឲ្យអាកាឲ្យអាពូនឹងខ្ជិះអង្កែបត្រឡប់មកវិញចាខ្ញុំត្រូវយល់ធូចាឈៀន Facebook កូនយួនហាណូយចាត្រឹមត្រូវទេបងព្រោះយួនវាបង្កើតវាលេបទឹកដីខ្មែរ40ឆ្នាំនេះវាបង្កើតអាក្រុមសេនានេះរបស់វា ដែលកូនយួនកើតក្នុងស្រុកខ្មែរវាបញ្ជូនទៅ ណាកូនយួនដែលកើតស្រុកខ្មែរវាមានសមត្ថភាពវាទៅរៀននៅសាលាក្រៅប្រទេសមានអីវាមានបានសពបែបយ៉ាងវាមកតាំងពីក្រីក្រតែវាមកមានបានលើទឹកដីរបស់យើងមិនទ្រព្យសម្បត្តិរបស់ដូនតាយើងវាយកអំណាចមកជីជន់យើងមកសម្លាប់យើងសួរយើងកូនខ្មែរឈឺចាក់អីយើងជាម្ចាស់ផ្ទះយើងជាម្ចាស់ប្រទេសណាប៉ុន្តែយើងមានទ្រព្យសម្បត្តិរបស់វាតែយើង បែរជាមិនបានចាយទ្រព្យសម្បត្តិគេដូនតារបស់យើងបានតែអាកូពួកអាពួកអាចោកូនអាកូនចោមកប្រំទឹកដីខ្មែរវាមានបានលើទ្រព្យសម្បត្តិរបស់យើង សួរយើងជាកូនខ្មែរយើងឈឺចាប់អ្ហ៎យើងឈឺចាប់អ្ហ៎ឈឺណាស់ហ្នឹងអញ្ចឹងចឹងឥឡូវឧទាហរណ៍អូឲ្យវាឲ្យវាស្រាប់មួយម៉ែក្វែងអារឿងអាចអាចោលមកប្លន់ផ្ទះមកយកផ្ទះយើងធ្វើវាធ្វើជាផ្ទះរបស់វាមកមានប៉ានដេកចែងទ្រព្យសម្បត្តិម៉ែឪយើងដូនតាយើងណាហ្នឹងហើយហើយស្រាប់វាមកធ្វើបាបកូនចៅយើងនៅក្នុងផ្ទះមកធ្វើមកតែថាសួរចាតែតាមម្ចាស់ផ្ទះយ៉ាងម៉េចណាគេថាយើងល្ងងគេថាខ្មែរយើងល្ងងហេតុអីយើងបដ ாய் ចោលយួនមកឈ្លានពាន របស់យើងបានលើទឹកដីយើងអាសំខាន់គឺថាយើងកើតក្រៅក្របផ្លោងអញអញសង្ស័យក្បាលហែងកើតក្រៅក្របផ្លោងណាហែងមើលមកពួកអញមែពួកអញមានអាយុតិចទេណាពួកអញសរសរក្បាល5ទេណាក្បាលហែងដែលកើតក្រៅក្របផ្លោងអញស្គាល់ច្បាស់ក្របផ្លោងអញអញធ្លាប់ក្រាបនៅក្នុងត្រង់សេមិនមែនពេលពួនក្របកប៉ាល់ហោះទម្លាក់ក្របមកពេលរត់តក្រាបវិញក្រាបលើសัตว์ពស់ជីវិតអញថ្លៃណាបានន័យថាហែងដែលកើតក្រៅក្របផ្លោងណាអាសំខាន់ អាកៃហោងហ្នឹងហើយពួកយើងណាមិនមែន10មិន28មិន38មិនមែន48ចិត្ត58ហើយណាចិត្ត58ហើយដឹងអត់ពួកយើងអត់ក្មេងទេហើយមួយទៀតណាដោយសារតែពួកយើង នៅ ក្រៅប្រទេសយើង ស្វែងយល់ពីនយោបាយតាមផ្លាស់អ្នកនយោបាយ ចឹងយើងដឹងរឿងច្រើនណាហើយអញ្ចឹងហើយបានពួកអា7មករាបោកពួកយើងអត់បានទេពលមករាដូចគ្នាបោកបងប្អូនខ្មែរនៅស្រុកខ្មែរអត់បានទេតែដោយសារបងប្អូនខ្មែរគាត់អត់អាចនិយាយអ្វីបានតើបានចឹងហើយអ្នកណា ដែលក្នុងស្រុកខ្មែរជឿតែការបោកប្រាស់របស់ពួក7មករា ពួកអាទូរទស្សន៍7មករាខ្ញុំចូលចិត្តហៅខ្ញុំបង្កើតមុនគេអារឿងអាពួកអាទូរទស្សន៍7មករាចោល វាមិនដែលស្រីប្រាប់គេថាវាចោលទេជាពិសេសគឺពួកអាហ៊ុនសែនណាពួកអាចោល7មករាហ្នឹងអាទូរទស្សន៍7មករាវាហ្នឹងវាមិនដែលនិយាយអ្វីឲ្យខាតប្រយោជន៍វាទេអាទូរទស្សន៍7មករាវាប្រហែលប៉ុណ្ណាគឺវានិយាយវាអួតវាអាងវាលើកជើងទៅគ្នាវាជាពិសេសគឺវាលើកជើងអាហ៊ុនសែនវាទៅសើពីអាហ៊ុនសែនណាតែវាមិនដែលសរសើរអ្នកណាដែលមុនអាហ៊ុនសែនដូចជាប៉ែនសវណ្ណ ដូចជាចាន់ស៊ីដូចសពហើយយ៉ាងអស់កាលនោះមិនទាន់លិចក្បាលអាឈាមកប់អាហ៊ុនសែនហ្នឹងឯងអត់ទាន់លិចក្បាលវាមកអានេះវានៅជាណាវានៅវានៅវាវាវានៅក្រោយហេងសំរិនជាស៊ីមប៉ែនសវណ្ណអីហ្នឹងវាអត់ដូចអត់ចេញមុខមកតែដោយសារអាថោកនេះវាថោកវាចូលចិត្តវាយកវាយកវាយកចិត្តយួនញ៉ាវាយកចិត្តយួនដែលយួនដាក់គោលការណ៍មកហ៊ុនប៉ែនសវណ្ណមិនធ្វើតាមចឹងហើយវាមកចាប់ប៉ែនសវណ្ណ ប៉ែនសវណ្ណយកតាគប់វាចេញមុខមកជំនួសប៉ែនសវណ្ណយកអំណាចយកគោលការណ៍យួនមកធ្វើតាមយួនរហូតដល់សប្តាហ៍ថ្ងៃហ្នឹងតាបានចឹងហើយពួកអស់អ្នកឯងពួកអាទូរទូ7មករាហ្នឹងឬក៏ណាអាស្អីគេគេដែលគេសរសេរប្រវត្តិសាស្ត្រក្នុងស្រុកខ្មែរដែលពួកអាអ្នកឈ្នះដែលវាតាមខ្លួនជាអ្នកឈ្នះហ្នឹងវាសរសេរសិតតែប្រវត្តិសាស្ត្រคล้ายคล้าย បន្លំហើយណាដូចពួកពួកដូចពួកអាទូរទស្សន៍7មករាអញ្ចឹងសិតតែពួកអាទូរទស្សន៍បំភ្លៃការពិតប្រវត្តិសាស្ត្របំភ្លៃការពិតបើចង់ដឹងប្រវត្តិសាស្ត្រដែលទៅសេត្រឹមត្រូវមើលតាម YouTube តែប៉ុន្តែគុំមើលពួកអានៅក្នុងស្រុកខ្មែរពួកអាប្រវត្តិសាស្ត្រ7មករាវាទៅសេមើលប្រវត្តិសាស្ត្រដែលជនបរទេសដែលគេទៅសេដែលគេមិនចង់បានអ្វីពីខ្មែរគឺគឺទៅសេប្រវត្តិសាស្ត្រអ្វីដែលជាការពិត តម្កល់ទុកដើម្បីឲ្យណាគេមិនមែនតែសរសេរតែខ្មែរទេគេមិនមែនសរសេរតែខ្មែរប្រវត្តិសាស្ត្រអ្នកដែលគេរៀនខាងប្រវត្តិសាស្ត្រគេមិនមែនសរសេរតែលោកអ៊ំអ៊ំថាឥឡូវបារាំងមួយឧទាហរណ៍បារាំងមួយ គេមានជំនាញប្រវត្តិខាងប្រវត្តិសាស្ត្រហ្នឹងណាគេមិនមែនទៅសេតែស្រុកខ្មែរគេទៅសេពីដាក់នេះគេទៅគឺគេរៀនពីប្រវត្តិសាស្ត្រពិភពលោកតែម្ដងហើយពួកគាត់ហ្នឹងហើយគឺទៅសេប្រវត្តិសាស្ត្រត្រឹមត្រូវប្រវត្តិសាស្ត្រខ្មែរមានពួកបារាំងជាច្រើនដែលគេត្រូវទៅសេហើយទាំងអស់ហើយគឺសិតតែរឿងប្រវត្តិសាស្ត្រការពិត ព្រោះពួកគាត់ប្រវត្តិសាស្ត្រហ្នឹងគាត់អត់មានច្បាច់ទៅស៊ីលុយពួកអា7មករាទេណាខ្ញុំចាញ់បោកពួកអាកន្តោយួរដល់តទៅទៀតខ្ញុំចាញ់ដល់ពួក7មករាតទៅទៀតណាណាដោយសារតែព្រោះណាដោយសារតែពលរដ្ឋលែងបោះឆ្នោតឲ្យវាលែងជឿ7មករាហ្នឹងហើយបាទវារំលែងគណៈបកសង្គ្រោះជាតិគណៈបកជាតិគឺគណៈបកមួយដ៏ធំដែលពោពេញទៅដោយពលរដ្ឋភាគច្រើនគឺពលរដ្ឋខ្មែរយើងដែលគាត់ចង់ជួយសង្គ្រោះប្រទេសរបស់គាត់ដែលគាត់ចង់ជួយអនាគតរបស់គាត់ឲ្យចេញពីកណ្ដាប់ដៃជួនឈ្លានពាន ចឹងឯងទើបគាត់មកគាំកោតណាមកគាំប្រកណាបកសង្ជាតិដោយសារក្តឹងពលរដ្ឋខ្មែរដឹងកាយពីការថោកទាបបញ្ឈ្លានពានវាសម្រាប់យើងហើយលើកបន្ទុកហ៊ុនសែនដើម្បីធ្វើបាបយើងហើយបានពលរដ្ឋហ្នឹងមានសន្ទុះជាច្រើនចឹងហើយបានវារំលីខ្មែរយើងវាប្រមើកប្រមែកគណៈបកដតេដតេទៀតដើម្បីដើម្បីបំភាន់បរទេសបំភាន់ខ្មែរថាប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យតាមពិតប្រទេសយើងមានមានប្រតិមានលទ្ធិប្រជាធិបតេយ្យណាប្រជាធិបតេយ្យនៅក្រោមអាគមនេះហ្នឹងតាមការគ្រប់គ្រងតាមគេចាត់ចែងហ្នឹង គេបោកយើងហ្នឹងចាប្រជាធិបតេយ្យគម្រាមចាប់ដាក់គុកហ្នឹងហើយមើលតើហ៊ានធ្វើអីមួយតើមីងរងថ្ងៃគេដឹកនាំគេដឹកនាំប្រទេសបែបហឹង្សាប្រើអំណាចផ្ដាច់ការហ៊ានតវ៉ាគោកគេថាយើងគោកបែកមេគេថាយើងកើតអត់តន់កើតអត់តន់ចំណងនពរទេដឹងប្រាប់ឲ្យនឹងជឿទេ អញថាក្បាលហែងទៀតឲ្យកណ្ណពតអញនឹងឯងគឺកុមារគឺនៅក្រុមអញក្រុមកងកុមារអញប្រាប់ឲ្យហើយឲ្យមើលមួយច្បាស់ណានៅក្រុមកងកុមារសម័យពលពតណាយ៉ាអាទៅទុកឲ្យម៉ែឲ្យស៊ីទៅអាចងអញស៊ីទេ អញស៊ីសាច់មាន់ពងអានេះគាត់ទៅស៊ីអាចនឹងក៏ខុសដែរអីអោស្អាតបតក់ផងញោស្ញាវាវាហ៊ានសេចាំទេសេចាំទៅ report ត្រូវគេ report ប្រាក់គេ report ណាមកសេឲ្យត្រូវមើលយ៉ាសេទៅអាពួកអញទៅក្រៅប្រទេសទៅសេខុសជាការធម្មតាទេតែពួកអីក្នុងប្រទេសសេខុសទេអញចង់ខ្មាស់យួនមិនទេអា ចឹងចឹងបាទខ្ញុំខ្ញុំនិយាយដដែលដដែលនៅតែនិយាយឲ្យដាស់តឿនទៅដល់កូនខ្មែរគ្រប់ណាគ្រប់គ្រប់គ្រប់វ័យគ្រប់គ្រប់វ័យទាំងអស់ត្រូវឲ្យចងចាំណា7មករាមិនមែនជាថ្ងៃយួនចូលមករំដោះខ្មែរទេថ្ងៃ7មករាគឺជាថ្ងៃយួនចូលចូលមកឈ្លានពានខ្មែរបើបងប្អូននៅតែមិនភ្ញាក់រលឹកទេណាអនាគតទៅណាខ្ញុំនិយាយជាច្រើនដងជិតសើតែរាល់ឃ្លីបហើយណាមិនមិនក្រោមពី10ឆ្នាំតែឥឡូវយ៉ាងយូរបំផុត20ឆ្នាំទៀត ខ្មែរនឹងคล้ายទៅជាជនជាតិភៀតតិចនៅលើទឹកដីកំណត់ខ្លួនឯងបើបងប្អូននៅតែមិនភ្ញាក់ខ្លួនផែនការនៃការឈ្លានពានក្នុងការលេបទឹកដីខ្មែរណាគិតបានសម្រាប់ចែកពួកឥឡូវហ្នឹងក្នុងស្ថាប័នរដ្ឋាភិបាលនីមួយៗណាយួនគ្រប់គ្រងស្ទើរតែទាំងអស់នៅក្នុងស្ថាប័នរដ្ឋមួយណាដែលអត់មានយួនពេលទៅរៀនផ្នែកតតទៅរៀនពីយួន ឡើងមិនស័កស្អីទឹកខឹកយួនទាំងអស់បើអញ្ចឹងបើបងប្អូននៅតែមិនភ្ញាក់រលឹកទេបងប្អូនណាអនាគតទៅ កូនចៅយើងជំនាន់ក្រោយគ្មានខុសពីឡាវដូចសប្តាហ៍ទេឡាវសប្តាហ៍មានឈ្មោះថាឡាវទេប៉ុន្តែមានសិទ្ធមានអំណាចទេអត់មានទេណាបាទពីភាសាយួនហើយនឹងភាសាឡាវខ្មែរយើងហ្នឹងហើយខ្មែរយើងយើងគ្រាន់មកជាងឡាវបន្តិចដោយសារខ្មែរយើង ភាគច្រើនយើងនៅក្រៅប្រទេសច្រើនខ្មែរយើងច្រើនជាងឡាវនៅក្រៅប្រទេសក៏ច្រើនហើយយើងមានអ្នកតស៊ូច្រើនជាងឡាវចំណែកឡាវវិញគឺថាស្ងាត់ជ្រាបតែម្ដងឡាវមានតែឈ្មោះតែប្រទេសឡាវប៉ុន្តែគេគ្រប់គ្រងដូចខ្មែរយើងចឹងខ្មែរយើងគេគ្រប់គ្រងដូចគ្នាគេគ្រប់គ្រងទេតែដោយសារពួកយើងមានពលរដ្ឋជាច្រើននៅក្រៅប្រទេសយើងតស៊ូយើងដាក់ញត្តិហើយប្រទេសយើងក៏ ដែលបានទទួល23ដុល្លារ91មកគឺយើងមានមានសិទ្ធគឺយើងមានក្រំបើជាងយួនអាក្រំបើជាងឡានអញ្ចឹងហើយគឺដោយសារអា23ដុល្លារ91នេះគឺយើងយួនវាពិបាកលេបទឹកដីយើងដោយសារដោយសារពួកយើងនៅក្រៅប្រទេសយើងធ្វើការបដកម្មយើងដាក់ញាក់យើងស្ដីជេរតាច់តាមបណ្ដាញ Facebook អីសោះហើយអញ្ចឹងយួនវាពិបាកគ្រប់គ្រងយួនពិបាកគ្រប់គ្រងវាគ្រប់គ្រងបានតែខ្មែរក្នុងប្រទេសឯងតែខ្មែរក្រៅប្រទេសគឺវាពិបាកគ្រប់គ្រងហ្នឹងហើយហើយហ្នឹងហើយអញ្ចឹងហើយហ្នឹងហើយអញ្ចឹងហើយបានយើងសប្តាហ៍ថ្ងៃនេះ យួនវាអ្នកគ្រប់គ្រងដូចឡាវប៉ុន្តែ ដោយសារ23ដុល្លារ91យើងមានឥទ្ធិពលជាងឡាវបន្តិចប៉ុន្តែកុំប្រហែសទោះជាយ៉ាងណាក៏ដោយបើសិនជាមកមកមកគេហៅមកណាត់ទេមកណាត់ពីអាណាត់ទៀតទេគឺវាគ្រប់គ្រងយើង បានតាំង100%តែម្ដងគឺគេលេបទឹកដីយើងស្របច្បាប់ដោយសារអា23ដុល្លារ91ហ្នឹង ធ្វើឲ្យយួនលេបទឹកដីខ្មែរស្រាប់ច្បាប់ដោយសារគេបំបីគណៈបកគេមិនធ្វើអាលើកទេគេលើកគេគ្រប់គ្រងយើងបានហ្មងអាហ្នឹងហ្នឹងធ្វើម៉េចហ្នឹងហើយណាគេបំបីគណៈបកអញ្ចឹងទៅតតបោះឆ្នោតអញ្ចឹងទៅណាគេឈ្នះ100%ទៀតហើយចំណែកគណៈបកដែរមើលទៅយកឈ្នះគេគេតាមរំលាយធ្វើបាបទៀតដែរអញ្ចឹងអាក៏ឱកាសដែលគេគ្រប់គ្រងយើងគេបញ្ជូនពលរដ្ឋគេមកបន្ថែមទៀត79បញ្ជូនច្រើនបញ្ជូនបន្ថែមទៀតថែមទៀត ឲ្យសម្លេងលើខ្មែរយើងទៅពេលបោះឆ្នោតឈ្នះគេបោះឆ្នោតឈ្នះគេយូរយូរដល់ពេលខ្មែរយើងណាបាក់ទឹកចិត្តអត់ការងារធ្វើទៅចំណាក់ស្រុកគ្រប់កន្លែងអស់ទៅណាទៅចំណាក់ស្រុកទៅឈឺទៅស្កាត់ទៅខំប្រឹងធ្វើការរកស៊ីទៅអត់មានគិតអ្វីក្រៅពីកាបេះរបស់ខ្លួនអញ្ចឹងអាយួនដែលចូលស្រុកខ្មែរគេមានបណ្ដាញរបស់គេគេប្រមូលគ្នាគេគេបោះឆ្នោតឲ្យគ្នាគេគេលើកទឹកដីខ្មែរស្របច្បាប់គេលើកកូនគេលើកចៅពួក7មករាពួកអាសេបែបន្តទៀតលើកទៅស្របច្បាប់តទៅទៀត ហើយយើងយើងមានតែឈ្មោះដូចយើងបាននិយាយឃ្លីបមួយថ្ងៃមុនចឹងយើងមានឈ្មោះតែប្រទេសខ្មែរយើងមានតែអង្គរវត្តរបស់ខ្មែរប៉ុន្តែប្រទេសសុខខ្មែរយើងមានតែរូបថតយើងបានតែរូបថតប៉ុន្តែគេបានរសជាតិគេអ្នកចំណេញនឹងអង្គរវត្តហើយយើងបានរូបថតដាក់តាំងខ្ញុំជាខ្មែរខ្ញុំជាខ្មែរប៉ុន្តែឯងខ្មែរខ្មែរទៅវាគ្រប់គ្រងយើងបានហើយតើចាប់មកអាណត្តិពីអាណត្តិទៀតណាអបមកថាឥឡូវពួកយើង នៅក្រៅប្រទេសអ្នកចាស់ចាស់មកមុនគាត់ចាស់ហើយ គាត់មានកូនគាត់មានចៅយើងនៅក្រៅប្រទេសយើងអាចតស៊ូបាននៅក្រៅប្រទេសចុះកូនយើងខ្លះអាចបានចុះចៅយើងយូរយូរអ្នកនៅក្រៅប្រទេសដាច់ពូជអស់រលែងពូជខ្មែរតើអាអ្នកនៅក្នុងប្រទេស ពាលាអាវ៉ាសែទៅស្រីញីអូនបងទៅអអ្នកខ្លះទៅ មានមនសិការតែអ្នកក្នុងប្រទេសឥឡូវថាពាលាអាវ៉ាសែក៏ពាលាអាវ៉ាសែប៉ុន្តែអ្វីដែលសំខាន់គេកំពុងតែបំពុលយុវជនខ្មែរតាមរយៈគ្រឿងញៀនណា គេកំពុងតែសម្រាប់អនាគតយុវជនខ្មែរនឹងគ្រឿងញៀនសម្រាប់សុខភាពខ្មែរនិងចំណីអាហារឲ្យជាតិគីមីហ្នឹងហើយមានប្រើគោលវិធីក្នុងការបំផ្លាញសម្រាប់ខ្មែរខ្ញុំតែទៅពីអាកូនយួនទីបកើស្រុកខ្មែរវាធំស្រុកខ្មែរវាធ្វើការជួលរដ្ឋាភិបាលអញ្ចឹងទីវាឡើងមកវាឡើងមកដល់វាឡើងមកវាយកអំណាចហ្នឹងមកជិះជាន់យើងអញ្ចឹងទៅហើយដល់ពេលយើងនៅក្រោមគេរហូតអញ្ចឹងថាយើងធ្វើកញ្ជះយួនលើទឹកដីរបស់ខ្លួន យើងមានទ្រព្យសម្បត្តិបងដូនតាយើងប៉ុន្តែយើងក្ររហាមដើរសុំទានគេ ដើរជក់កាលដើរធ្វើកញ្ចះគេធ្វើគេដល់ពេលរដ្ឋាភិបាលគេមានកិត្តគូយើងណាគេកិត្តគូតែគ្នាគេបាក់ពួកគេដល់ពេលយើងជាផាត់ចោលផាត់ចោលឯងមិនមែនគេផាត់ចោលណាអានឹងគឺថាវាពិបាកពិបាកជាងស្អីបំផុតដោយសារដោយសារយួនវាលេបទឹកដីខ្មែរស្របច្បាប់បបាក់តវ៉ាណាមិនបាច់ឡើយថាបរទេសវាជួយខ្មែរ សូម្បីតែខ្មែរខ្លួនឯងផ្ទាល់ក៏ជួយខ្លួនឯងបានដែរបើយើងមិនប្រឹងវាឥឡូវជួយខ្លួនឯងគ្មានគ្រូអាចារ្យទេវតាណាមកជួយយើងបានដោយសារយើងជួយខ្លួនឯងទេបរទេសគេធ្វើអ្វីតាមច្បាប់តាមទម្លាប់គេធ្វើទៅតាមក្រដាសស្នាមឯងណាគេគេគេថាឥឡូវអ្នកឯងលួចលេបទឹកដីខ្មែរខ្ញុំមានលេបទឹកដីខ្មែរណាខ្មែរដែរគេបោះឆ្នោតឲ្យខ្មែរគ្នាគេតែតាមពិតយួនវាប្រំធ្វើជាខ្មែរអាយយួនវារួចខ្លួនរហូតអាចិនវារួចខ្លួនរហូត ណាគេរងគ្រោះខ្មែរណាគេស្លាប់ខ្មែរអាណាបានស៊ីបានចោះយួនកុំល្ងងតាមពួក7មករាតទៅទៀតអាហ៊ុនសែនវាអត់គិតពីអនាគតទេវាគិតតែពីឥឡូវហ្នឹងឯងវាអត់គិតពីអនាគតវាអត់ស្រឡាញ់ខ្មែរទេបើវាស្រឡាញ់ខ្មែរវាត្រូវតែហ៊ានលះបង់អាយុជីវិតវាកុំធ្វើកញ្ជះយួនតទៅទៀតក៏មិនថាដោយសារតែនៅក្នុងកណ្ដាប់ដៃយួនធ្វើអីមកកើត ធ្វើកើតបើយើងចង់តែវាចង់តែតែវានឹងណាស់ដែរវាចង់ដែរណាវាចង់ដែរវាចង់ធ្វើធំដែរវាចង់ក្រាញ់អំណាចទាំងដែរដើម្បីបាក់ពួក family វាវាមិនមែនចង់ដើម្បីខ្មែរវាចង់ដើម្បីបាក់ពួក family វាណាយើងវាអត់ហ៊ានលះបង់អាយុជីវិតវាដើម្បីការពារបរណភាពទឹកដីហ្នឹងវាមានតែចំណាយអាយុជីវិតពលរដ្ឋដើម្បីអំណាចរបស់វាហ្នឹងយ៉ាកុំចេញទៅហ៊ុនសែនណាហ៊ុនសែនមិនមែនមិនមែនវាមិនស្រឡាញ់ខ្មែរទេវាស្រឡាញ់អំណាចរបស់វាយ៉ា អញនៅទីនេះអញដឹងជាងពួកមីងៃអើឯងដឹងអត់ដងឯងដឹងល្ងងខ្លាំងណាហេនឹងគឺមនុស្សអត់មានខួរក្បាលចេះគិតហេមើលតែឃើញទង្វើសើសើពីលើអាល្បិចទៅអញប្រាប់ប្រហែលវិញអាទូរទស្សន៍7មករាអាភាសាគេចេញនិយាយមកហើយស្ដាប់ទៅតាមគេឬទៅតាមគេហើយអត់យកខួងប្រចាំណាហើយយកខួងក្បាលហើយឲ្យពួក7មករាគិតឲ្យបានហើយនឹងវាដឹងអត់ដងអញ្ចឹង តែអញយកខួរក្បាលអញគិតខ្លួនឯងពិចារណាខ្លួនអញអញអត់មានច្បាច់ពួក7មករាគិតដល់អញនេះអញកើតមកណាមានខួរក្បាលមានភ្លេងមានអ្វីស៊ីចុកខ្លួនឯងដកដង្ហើមខ្លួនឯងយើងត្រូវយកខួរក្បាលមកគិតខ្លួនឯងកុំឲ្យគេគិតចំនួនតើគេគិតចំនួនក៏យកក្បាលហែងយកគិតអាចអើយអាភ្លើឯហ្នឹងហ៎ញ៉ាហែងដឹងហែងដឹងដែរហែងដឹងតែហែងដឹងវាអត់ដងហែងដឹងអត់ស៊ីជំរឿហែងណាអញដឹងតែតែហែងវាដឹង ណាឯងនឹងថាហ៊ុនសែនថាជាតិខំប្រឹងដើម្បីជាតិខំប្រឹងដើម្បីការពារសន្តិភាពគេបងឯងមកសុខខ្មែរយើងមិនធ្វើសង្គ្រាមជាមួយអាណាណាតើការពារសន្តិភាពទេការពារសន្តិភាពខ្លាចយួនវាមកវាធ្វើសង្គ្រាមហ្វាន់យកទឹកដីខ្មែរទៅចេញណានៅទៅថាខ្លាចឆៃមកមកលេបទឹកដីខ្មែរទៅសមការពារសន្តិភាព តែរាល់ថ្ងៃពួកឯងមានការពារសន្តិភាពណាពួកឯងការពារអំណាចទាំងឯង ហើយបង្កើតសត្រូវជាមួយខ្វែកគ្នាឯងដោយសារខ្វែកគ្នាឯងហ្នឹងជាគ្រោះថ្នាក់នឹងអំដឹងនឹងអំណាចរបស់ឯងអញ្ចឹងតែឯងតាមគម្រាមតាមកំហែងចោលគេសពបែបយ៉ាងទាំងអស់តែឯងបោកគេថាឯងការពារសន្តិភាពពលរដ្ឋខ្មែរមានទៅមានធ្វើអីណាពលរដ្ឋខ្មែរគ្រាន់តែចេញតវ៉ាដោយពួកកម្មករអញ្ចឹងគាត់មានទៅទឹកទៅទីទីឲ្យឯងចោះចេញពីតំណែងណាគេគ្រាន់តែចេញមកគាត់សុំតែរੂទេអគេគេគ្រាន់តែសុំសេចក្តីសុខតែគេគ្រាន់តែទៀមទាអ្វីដែលចុកបោះធ្លាប់ចុកកងក្រែជាមួយគេតែ គេមានទៀមទាថាអូឥឡូវចាស់ចេញពីតំណែងទៅណាឥឡូវចេះមើលគេអត់ទៅហ្នឹងតើហែងទៅខ្លាចគេមែនចឹងតាពួកឯងនឹងគឺរងកប់ហើយអាហ៊ុនសែនអាហ៊ុនសែនមនុស្សល្ងងហើយតើឯងចាញ់បោកអាមនុស្សល្ងងទេឯងនៅល្ងងយ៉ាងណាយ៉ាយ៉ាពួកអំពីស្គួតមិនអស់នេះមិនដឹងជាមនុស្សប្រភេទណាទេជុំ អានេះហីមើលមកអត់ដឹងដឹងលឺភេទណាអញទេពអក្សរណាអញខើអញមិនដេរឆានកាត់ចាក់សម្រាប់គេដល់ហ៊ុនសែនណាហេគ្រប់ត្រហ៊ុនសែនអដេរឆានហេហ៊ុនដេរឆានដោយហ៊ុនសែនចឹងអញទេពអក្សរណាជួយជួយជួយអាយុជីវិតពលរដ្ឋខ្មែរជួយបំភ្លឺពលរដ្ឋខ្មែរជួយបំភ្លឺពួកអាលប៊ុមតប់7មករាហ្នឹងឯងនឹងថាអញមនុស្សវាចុះអញពុំនិយាយនិយាយរឿងអីគេ មិននិយាយ7មករាថាហ៊ុនថាថាយួនមានប្លន់ទឹកដីខ្មែរមកលេបទឹកដីខ្មែរតែមកបោកឯងថាមកជួយខ្មែរហើយថៃមនុស្សយ៉ាងណាអញជាគ្រូឯងអញជាគ្រូ7មករាអញជាគ្រូពោះ7មករាអានេះស្ដាប់អញមួយថ្ងៃអត់ដឹងថាអញជាមនុស្សភេទណាអានេះអានេះបានហៅថាពួកអាល្ងងទូមែនហៅវាពួកអាល្ងងទូ មកស្រែកនឹងស្រុកខ្មែរមកខ្លួនកុំអីកុំស្រែកនៅក្រៅស្រុកឥឡូវចេះណាបាច់មកប្រាប់យើងថាឲ្យចូលមកឯងទៅអង្វរហ៊ុនសែនជំនួសយើងតិចទៅណាទៅអង្វរហ៊ុនសែនអើយឲ្យពួកអានៅក្រៅប្រទេសនឹងអាពួកសង្គ្រោះជាតិនៅក្រៅប្រទេសអើបើចូលស្រុក បើវាប្រកែកុំឲ្យចំទាលតាមផ្ទះរៀងខ្លួនឲ្យវាចំទាលនៅមុខផ្ទះហ៊ុនសែនណាប្រាប់ហ៊ុនសែនបើថាពួកឯងវល់ហ៊ុនសែនបានឲ្យពួកយើងចូលស្រុកអញឲ្យលុយចាយអញឲ្យលុយចាយមែនណាណាអាភាសាហ្នឹងណាឲ្យតែផ្ទឿនឲ្យយើងចូលទឿនឲ្យយើងចូលណាបាទហ៊ុនសែនឃើញមានអូអាមួយណាហ៊ុនហ៊ុនសែនអាកបីនោះវាថា អើយឆ្លាតទេពអប្សរត្រាក់ក្នុងអាចក្នុងអាចក្របីចុះហែងចាប់ចាប់គុកហ្នឹងនៅក្នុងស្រុកគាត់ចុះអានេះហ៊ានឲ្យហ៊ុនសែនអាក្របីហែងនិយាយចឹងឲ្យស្មើនឹងអាញាហ៊ុនសែនអាក្របីព្រោះសពថ្ងៃហ៊ុនសែនទេវាទៅវាហៅវាហៅម៉ណែតអាក្របីអាកូនក្របីអញ្ចឹងបាននេះធម្មតាហៅកូនក្របីបាននេះថាមេបាក្របី អញ្ចឹងឯងហៅហៅហ៊ុនសែនអាកបីដែរប្រយ័ត្នប្រយ័ត្នហ៊ុនសែនចាប់ដាក់គុកក៏ពួកឯងនៅក្រៅហ៊ុនសែនមានសមត្ថភាពទេហ៊ុនសែនវាបាន ត្រឹមតែមកកលឹងនៅក្នុងស្រុកខ្មែរហ្នឹងប៉ុន្តែ ត្រឹមតែត្រឹមត្រឹមតែថៃហ៊ុនសែនត្រីមិនកើតផងពួកយើងមិនមែនទេពអសរធ្លាក់ក្នុងអាចកបីទេពួកយើងទេពអសរមិនមែនជីសេះសរជីកប៉ាល់ហោះចាអញប្រាប់ឯងទៅណាប្រហែលអីអា ពួកអញណាទោះជាឯងថាអញធ្លាក់ក្នុងអាចកបីយ៉ាងណាក៏ដោយចេញតែពីមាត់ឯងហ្នឹងឯងមើលជីវិតអញមើលហើយជីវិតឯងមើលអានេះកប់ក្នុងអាចកបីហើយកំពុងតែកប់ក្នុងអាចកបីវ៉ាហ៊ុនសែនវាតាំងខ្លួនជាកបីអាមេដឹកនាំជាកបីអញ្ចឹងហើយកំពុងតែកប់ក្នុងអាចកបីពួកអញមិនកប់ក្នុងអាចកបីទេណាអូខេ ពួកឯងភ្លើពេកហើយណាហើយនៅសូហ្វីឥឡូវនៅឆ្លើយខមមិនពួកវាហ៎នេះឆ្លើយដាក់ដាក់ឥឡូវតាមដល់ឱកាសហើយដាក់មកសាឡាញ់ហើយសួស្តីសួស្តីបងប្អូននៅក្រៅក្រៅឯងចាអាណាចេញមកឯហ្នឹងតែចេញមកពេលហ្នឹងព្រោះនេះឯណាខុសចិត្តឯងអ្វីនាងយល់អ្វីធ្វើហ្នឹងទៅ ចំពោះខ្មែរ6ដណ្ដប់លាននាក់ បានសុខហើយកុំយកខ្មែរ6ហ្នឹងនិយាយថាបុគ្គលឯងបានណាកុំយកខ្មែរ6 6ដល់10លានអ្នកឯងកុំតំណាងឲ្យខ្មែរ6ដល់10លានអ្នកណាប្រាប់វិញចេះកុំនិយាយជំនួសគេកុំនិយាយជំនួសគេខ្មែរ6ដល់10លានអ្នកហ្នឹងណាដោយសារតែពួកឯងនិយាយជំនួសគេហ្នឹងហើយបានអាហ៊ុនសែនវាក្តៅក៏ហើយវារំលាយគណៈបកសង្គ្រោះជាតិហ្នឹងហ្នឹងហ្នឹងគេឯងកុំណាកុំនិយាយអញអត់បកស្បែកមេឯងទេ ខ្មែរ6សម្រាប់លានអ្នកមានតាអាប៉ាភ្លើដូចឯងទេទៅគ្រប់គ្រងពួកអាសេពេបើអញ្ចឹងមែនអាហ៊ុនសែនតល់ច្រកដល់ស្អែកដោយសារអមែនអា6សម្រាប់លានអ្នកបោះឆ្នោតអស់នេះបើសិនជាខ្មែរ6សម្រាប់លានអ្នកណាបោះឆ្នោតអាហ៊ុនសែនមែនអាហ៊ុនសែនមករំលាយគណៈបកសង្ឃជាតិឯដោយសារ6សម្រាប់លានអ្នកមកគ្រប់គ្រងសង្គ្រោះជាតិហ្នឹងឯងបានអាហ៊ុនសែនត្រូវរំលាយគណៈបករបស់គេអាប៉ាភ្លើហើយកុំនិយាយជ្រុលគេចាក់ខ្មែរដាក់ខុសអីមកម្នាក់បន្តិចស្រស់ទៅមាត់ដាក់គល់ទៅមាត់ខ្មែរបកាច់យកអីមិននិយាយជ្រុលគេអញ្ចឹង ណាឯ6ទៅ10លានអ្នកហ្នឹងនៅក្នុងហ្នឹងមានអ្នកមានបងអញមានប្អូនអញមានក្មួយអញមានចៅអញមានពូម៉ាអញប្រហងស្រីផងអត់បោះឆ្នោតឲ្យអាហ៊ុនសែនទេអញបញ្ជូនពួកនឹងទៅផ្ទះកាភ្លៀងឯម្នាក់ម្ដាយឡៃមិញនិយាយជំនួសគេអាប្រកាច់យោជប់និយាយជំនួសគេណាទុកឲ្យគេបញ្ចេញមតិខ្លួនឯងក្នុងការបញ្ចេញមតិគឺគេទៅបោះឆ្នោតគឺគ្រប់គ្រងគណៈបកគេផ្សេងផ្សេង ម៉ែ6ទៅ10លានហ្នឹងបានសុខឥឡូវថ្មីថ្មីពលករប្រហែលពាន់នាក់ចេញមកធ្វើបាតកម្មមិនដឹងសុខអីគេហ្នឹងដេញចាប់ដេញចង់ដាក់គុកហ្នឹងសុខហ្នឹងឯងបងប្អូនពលករបានថាគាត់ប្រឹងដល់កម្រិតឯងហក់ខ្លួនឯងអាប្រកាសយកហែងឈប់ហក់ខ្លួនឯងដូចមេឯងចឹងណាឯងណាតែគេបានសុខកម្មករកម្មការនីចេញទៅធ្វើបាតកម្មទៀមទាចាប់គេចងគេចោលគេសពបែបចឹងអាណាបានសុខឲ្យសារតែអត់សុខហ្នឹងដឹងគេចេញមក យីអានេះអឺមិននិយាយណាយើងនិយាយពីតកតងកម្មកម្មកដែលគាត់កំពុង តែធ្វើកោបកម្មធ្វើកោបកម្មហ្នឹងគឺថាយើងអនុពួកគាត់ណាអយុធធម៌ណាពីជនរងគ្រោះពីជនរងគ្រោះដោយសារតែក្រុមហ៊ុន រំលោភការងាររំលោភលក្ខខណ្ឌការងារហើយឥឡូវคล้ายទៅជា អ្នកទោសដែលរដ្ឋាភិបាលកំពុងតែលៀបពណ៌ឲ្យទៀតអយុធធម៌សម្រាប់បងប្អូនខ្មែរណាអយុធធម៌សម្រាប់បងប្អូន កម្មករយើងណា យើងឃើញចឹងគឺថាឈឺចាប់ហើយយើងឈឺចាប់ខ្លាំងមែនទែនបងប្អូនបងប្អូនពួកអាថោកទាបអស់ហ្នឹងវាគ្មានសមត្ថភាពរកដំណោះស្រាយទេវាបង្កើតតែជាបញ្ហាហ្នឹងឯងរឿងទួយបក្រិចក៏ជាធំអាគេអត់រឿងសុខតែជាសាច់រឿងអាគេអត់ចោះតួសោះវាបង្កើតសំណុំរឿងថាគេក្បត់ជាតិបំផ្លាញជាតិតាក់តងអីតាក់តងគឺអាពួកថោកហ្នឹងវាចូលចិត្តណាស់អារឿងបង្កើតជាបញ្ហា តវ៉ាសុំតែមួយរស់គាត់នៅតវ៉ាណាអរគុណសន្តិភាពខ្ញុំសុំរស់ផងហេតុអីក៏មិនឲ្យខ្មែររស់ណាគឺថាថោកទៀតណា សុកចិត្តការពារក្រុមហ៊ុនបរទេស ធ្វើបាបពលរដ្ឋខ្លួនឯងហើយអញ្ចឹងឲ្យមានមុខចង់ទៅ ជួយ ដោះស្រាយបញ្ហានាំនៅលទ្ធិប្រជាធិបតេយ្យឲ្យពលរដ្ឋភូមាសំមុខបំផុតដែលពលរដ្ឋភូមាចូលមកជេរហើយយករូបថតដុតយកអីខ្លាំងអីឥឡូវហ៊ានទេហ៊ានទៅចាក់ ហ៊ានហ៊ានទៅចាក់ទ្វារពលរដ្ឋភូមិមាចូលឲ្យដល់ផ្ទះហ៎ហ៊ុនសែនហ៊ានហ៎អាសំគិះអាចោមសៀតណាឡៃក្មេកខ្លាំងអីមើលកុំជេរវាអាសំគិះស្រាក់ឡាជេរវាអាផ្ទះបាញ់យ៉ាងក្រៅថ្កាក្រៅថ្ងៃតងឲ្យឆាប់ទៅបាត់បាត់ទៅអាផ្ទះបាញ់ហ៎ម៉ែក្មេអត់ទេម៉ែក្មេជាកាអាចោត្រូវមានសាច់មកដូចបហិតយកទៅកិនមកជឹង គេអាចារ្យផ្ទះបាញ់គេអាចារ្យត្រូវមីនតោនអាចារ្យត្រូវមីនក្លោពួកស្រុកខ្មែរសបូនផ្ទះបាញ់តែអាផ្ទះបាញ់វាអាផ្ទះបាញ់វាដូចជាវាដូចជាប៉ពួកមិនទេបាញ់តែអ្នកក្មេងក្រីក្រស្លូតត្រង់ណាដូចប៉ពួកមិនអាផ្ទះបាញ់ដូចខាច់វាមិនបាញ់ចឹងពួកអាបត់ជាតិបំផ្លាញជាពួកអាឃាតកោសអូយល់ហើយឥឡូវឃាតកោឃាតកោឃាតកោឃាតកោ អឺឲ្យសារពួកអាឃាតកោហ្នឹងវាអត់ដែរដើរស្រែអត់វាអត់ដែរដើរនឹងកដាលស្រែពេលកំពុងភ្លៀងវាខ្លាចដែរណោះអាយដល់ជីកឡើងអញ្ចឹងថ្ងៃនេះយើងចេញមកថ្ងៃនេះយើងចេញមកជួបបងប្អូនបន្តប៉ុណ្្នឹងហើយព្រោះថ្ងៃនេះព្រោះឲ្យចេញមកឃ្លីបមុនជាមួយនឹងក្រុមការងារមកឃ្លីបហើយឥឡូវថែមមកឃ្លីបទៀតហើយសូហ្វីគាត់ចង់បញ្ជាក់នឹងបង្ហាញឲ្យកាន់តែច្បាស់តាមទៀតអំពី7មករាមិនថាសូហ្វីមិនថាខ្ញុំមិនថាកូនខ្មែរទាំងអស់គ្នា ដែលមានមនសិការជាតិស្រឡាញ់ជាតិខ្លាចនឹងការបាត់បង់ទឹកដីខ្លាចនៅការរំលោភឈ្លានពានពីជនបរទេសពួកយើងខ្លាចយើងភ័យខ្លាចនឹងការបាត់បង់ជាតិសាសន៍របស់យើងណាអញ្ចឹងហើយបានយើងចាតែងតែចេញមកនិយាយដាស់តឿនទៅដល់បងប្អូនពលរដ្ឋខ្មែរថាកុំឲ្យភ្លេចខ្លួនកុំឲ្យភ្លើតភ្លើននៅអ្វីដែលគេកុំឲ្យកុំឲ្យជឿទៅតាមការបំភ្លេចប្រវត្តិសាស្ត្ររបស់ជនប្រជាការដែលគេកំពុងតែបង្រួបយុវជនខ្មែរកំពុងតែបំភ្លេចយួនវាប្រើគ្រប់វិធីណាបំភាន់ភ្នែកយុវជនខ្មែរយើង ណែកន្លែងជេអញឆ្កែពីមួយឆ្កែពីរក្បាលអត់ទាន់គ្រប់គ្រាន់ណាជេអញតែឆ្កែសំរងស៊ីបាញ់ទទួលអត់ទាន់គ្រប់គ្រាន់ទេឆ្កែកាយសំរងស៊ីបាញ់គ្រប់ឬក៏ឆ្កែការពារលទ្ធិធិបតេយ្យការអធិមទាបជាធិបតេយ្យណាឯងទាំងអញជាឆ្កែតាមពិតសម្ដីអ្នកដែលចូលមកជេយើងគឺជាធនធានដែលហ៊ុនសែនគេបានបណ្ដោះបណ្ដាលគឺជាកូនចៅរបស់អាម៉ណែតដែលវាបណ្ដោះបណ្ដាលចេញមក បើចឹងហើយអានេះគឺជាក្របពូជដែលមិនណែតគេបដោះចេញមកណាបើចឹងហើយអានេះខ្ញុំសូមតបទៅស្រីស៊ីថូទេគាត់ថាពីរអ្នកនេះ ប្រឹងតែសាងអំពើបាបខ្ញុំហ่าសុកចិត្តទទួលយកបាបជូនពលរដ្ឋខ្មែរឲ្យខ្ញុំចុះនរោអាម៉ានលៀនជន់ក៏ខ្ញុំទទួលយកដែរឲ្យតែខ្មែរចេញពីកណ្ដាប់ដៃយួនឈ្លានពានឲ្យតែតកូលឃាតកោវាងាប់ទៅខ្ញុំទទួលយកទាំងអស់មែនខ្ញុំថូហ៎ តែខ្ញុំស្អាតបាទប៉ុន្តែចិត្តជាដេរឆានណាមិនមែនស៊ីធោមុខមាត់ស្អាតបាទប៉ុន្តែមានបេះដូងចិត្តជាដេរឆានខ្ញុំណាអត់អាត្មានិយមឯងចង់ឡើងឋានសួគ៌តែឯងឯងប៉ុន្តែឋានសួគ៌នោះនៅក្នុងនរកអវជ័យសពថ្ងៃហ្នឹងអញ្ចឹងអត់ចង់ឡើងជាពុទ្ធសាសនាងាប់ឯងអញ្ចឹងមិនដឹងនិយាយពាក្យពុទ្ធទេតើតើទូយងយងក្នុងសាហាវកកកងកាច់ដោយហ៊ុនសែនបានបានបានសាងអំពើល្អឯងមិនមែនស៊ីធោ នេះតៃហៅអត់ចង់ឡើងឋានសួគ៌ម្នាក់ឯងនៅក្នុងរបបដេរឆានេះ តែខ្ញុំចង់ឲ្យបងប្អូនខ្មែរនៅក្នុងប្រទេសខ្មែរស៊ីពីពីក៏ដោយ ឡើងឋានសួគ៌ទាំងអស់គ្នាទៅរកសេចក្តីសុខទាំងអស់គ្នាចឹងណាពួកខ្ញុំណាគឺអញ្ចឹងឆ្កែកាយសំរងស៊ីគឺអញ្ចឹងអាហ៊ុនសែនវាសម្លាប់ខ្មែរវាមិនខ្លាចបាបផង អាហ៊ុនសែនវាមើងងាយលោកសង្ឃវាមើងងាយស្ដេចសោះវាមិនហ៊ានវាវាវាខ្លាចបាបផងចុះរឿងស្អីយើងគ្រាន់ជាមកចេញការពីអំពើល្អយើងខ្លាចចុះនរកចុះទៅគិតចុះមែនណាគិតចុះពួកឯងយើងដឹងថាយើង កើតជាតិមកនេះហើយយើងដឹង ដឹងខ្លួនស្រាប់ងាប់ទៅវិញមិនដឹងខ្លាយជាស្អីខ្លាយជាអាចគូមិនដឹងខ្លាយជាស្អីណាដឹងខ្លាយជាអាចផេងខ្វល់អី សំខាន់ជីវិតឥឡូវហ្នឹងយើងរស់ឥឡូវហ្នឹងយើងកុំគិតពីអាជីវិតដែលយើងមើលអត់ឃើញគ្មានណាមើលឃើញទេតែយើងគិតពីឥឡូវហ្នឹងឥឡូវហ្នឹងខ្មែរយើងប្រទេសខ្មែរយើងវាចុះនរកទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីទាំងអ្នកមានបាត់ហើយគឺវល់ណារាល់ថ្ងៃហ្នឹងស្រុកខ្មែរយើងគឺនរករស់ហើយរាល់ថ្ងៃហ្នឹង មីមួយនេះមើលមុខមាត់ស្អាតបាតណាមុខមាត់ស្អាតបាតមិនមែនស៊ីធោតែចិត្តមិនជាដូរឆាណាមានតៃហោងមើលមុខមាត់ហ្នឹងគឺតៃមិនឯងមានបេះដូងដែលរឆាអញ្ចឹងហ៎តោះធ្វើចិត្តសាហាវខូខើយងខ្នងសម្លាប់ណាធ្វើបាបសំបីស្ត្រីមានផ្ទៃពោះដូចជារបបក្រុងភ្នំពេញដូចជាអាមេដឹកនាំរាល់ថ្ងៃហ្នឹងអីអាហ្នឹងឯងបានសាងល្អមីស៊ីធោមីមែនស៊ីធោមីមីដេរឆាន មានរੂបមីតៃហោមីបេស្យា ដល់ធ្វើបានអញ្ចឹងឯងណាអញសួរថ្ងៃអញ្ចឹងពីតៃហោងហ៎មានមែនសិទ្ធោមានរក់តវ៉ាមានរក់តថ្លៃហ្នឹងហើយដោយសារតែឃើញប្រទេសព្រី7ជាតិនេះមានចៅមានមានមានមានតៃហោងនេះអឺឥឡូវមើលមកវាបងប្អូនមីនេះតើតែធ្វើសាហាវយង ក្នុងដូចដូចដូចជាហ៊ុនសែន បានបានវាគិតថាសាងល្អណាវាចូលមកវាចូលមក comment មិនញ៉ែងចង់ល្បីហ៎ហ៎ញ៉ែងចង់ល្បី មិនញ៉ែងចង់ល្បីហ៎ដោយសារតែឃើញស្រុកខ្មែរដូចប្រទេសដូចជាឋាននរកនឹងហើយទៅយើងចេញមកមិនខ្លាចចុះនរកសប្តាហ៍ថ្ងៃនេះគេតាមធ្វើបាបគេតាមធ្វើទុកទោសមលេងខ្មែរយើង ដូចអ្នកអង្គថាម៉េចគេស្រុកខ្មែរគេមិនបានធ្វើអីគេរស់នៅស្រួលត្រឹមត្រូវហើយពីព្រោះអ្នកឯងគ្រប់គ្រងដេរឆានដេរឆានវាទុកអ្នកឯងឲ្យទុកកៅអីរបស់វា តែពួកអាដេរឆានពួកអានរស់អស់ហ្នឹងណាវាយកអំណាចរបស់វាវាគៀបសង្កត់គេ អ្នកដែលមិនគ្រប់គ្រងវាវា តាមធ្វើទុកទោសម្លេងពួកអស់អ្នកឯងដែលគ្រប់គ្រងសីភាពួកអស់អ្នកឯងអត់ទាន់ស្គាល់ពីការលំបាករបស់គណៈបកប្រឆាំងពលរដ្ឋប្រឆាំងឯងគណៈបកប្រឆាំងឯង គេតាមគម្រាមគេតាមកំហែងគេចោលចូលទៅដាក់គុកតែពួកអ្នកឯងគេអត់ទៅប៉ះពាល់ទេពួកអ្នកឯងចំណេញដល់អាយុជីវិតគេអ្នកឯងនៅរស់មានជីវិតមួយដែរប៉ុន្តែអ្នកឯងឲ្យតម្លៃជីវិតរបស់ខ្លួនថោកទាបជាទីបំផុតតែអាយុជីវិតយើងចូលទៅគ្រប់តពួកអដេរឆានពួកអាគ្រប់តដេរអាពួកអដេរឆានវាឲ្យអ្នកឯងរស់ហើយពួកគ្រប់តវាដើម្បីឲ្យវាបន្តអំណាចធ្វើបាបគេតទៅទៀតតែអ្នកដែលគណៈបពប្រចាំពលរដ្ឋប្រចាំគឺគាត់ឲ្យតម្លៃនឹងអាយុជីវិតគាត់ គឺគាត់អត់គ្រប់គ្រងហ៊ុនសែនមូលហេតុអ្វីព្រោះហ៊ុនសែនសម្លាប់អនាគតពលរដ្ឋសម្លាប់អនាគតកូនគេ សម្លាប់សេចក្តីសុខគេសពបែបយ៉ាងអញ្ចឹងបានគេមិនគ្រប់គ្រងគេចង់បានអាយុជីវិតគេអនាគតគេរស់ឲ្យបានខ្លាចសូរដូចប្រទេសគេម៉ូដែលអញ្ចឹងអញ្ចឹងឲ្យបានគេមិនគ្រប់គ្រងឲ្យអាពួកអនរុហ្នឹងអារាល់ថ្ងៃគេដឹកនាំអនរុអដេរឆាហ្នឹងគឺវាតាមធ្វើទុកទោមនិញអ្នកដែលគណៈបពប្រឆាំងយល់ ឈូភ្លើងស្តាភ្លើងពីភ្លើងណាខ្ញុំមិនចង់ទេក៏ប៉ុន្តែយើងមើលឃើញទៅណាខ្ញុំមិនចង់ឆ្លើយភាសាដែលសម្ដីដែលមិនសមរម្យទេក៏ប៉ុន្តែដល់ពេលខ្ញុំមើលឃើញថាសប្តាហ៍នេះបងប្អូនមើលទៅណាតើពលរដ្ឋខ្មែរដូចជាកម្មករដែលគាត់កំពុងចេញមកធ្វើកោបកម្មនេះគាត់ទ្រាំណាកម្មករយើងណាតាំងពីបង្ក្រាបនៅផ្លូវវែងស្រេងមករហូតមកដល់សប្តាហ៍នេះណា 8ខែណាតាមដែលខ្ញុំស្ដាប់គាត់និយាយឡើយណា8ខែហើយដំណោះស្រាយមានឲ្យគាត់ទេរំក្រុមហ៊ុនអាចបានដោះស្រាយបញ្ហាឲ្យគាត់ទេរំលងនៅសិទ្ធិការងាររបស់គាត់លក្ខខណ្ឌដែលបានបំពេញមួយគាត់គាត់ទៀមទាសុំតែមួយរស់គាត់អត់ត្រូវការអ្វីសុំតែរស់ទេគាត់អត់មានចង់យកមានបានទៅណាទេអត់ដោះស្រាយឲ្យគាត់សុំបីតែស្ត្រីមានផ្ទៃពោះក៏វាហ៊ាន លើកដៃវាយធ្វើបាបដែរពួកអដេរឆានអស់ហ្នឹងបែរជាយើងចេញមកនិយាយការពិតវាថាយើងនឹងសាងបាបឬមកមានអដេរឆាន ហើយបេះដូងញីក៏ខ្មៅម៉េចហាមិនមែនស៊ីធូខ្ញុំសូមបកស្រាយមួយទៀតតថាម៉េចពួកអបប្រឆាំងទ្រឹស្ដីរបស់វាគ្មានអ្វីជេរគេថាយួននោះទេឲ្យតែមិនគ្រប់គ្រងបារបស់វាត្រឹមត្រូវថាត្រូវចាស់ហ្នឹងណាខ្មែរភាកច្រើនយល់ដឹងថាយួនខ្មាស់គេពេញពិភពលោកសុំទោសកូនម៉ែអ្នកដែលខ្មាស់គេពេញពិភពលោកមិនយើងពីរអ្នកទេ ណោហ៊ុនសែនទៅភូមិមាណាអដេរឆានហើយឃើញទៅឃើញហ៊ុនសែនទៅភូមិមាត្រូវពលរដ្ឋភូមិមាជេរក្បាលប៉ុណ្ណាហ៎រហូតបិទខមមិនដាក់ហ៊ានឲ្យពលរដ្ឋភូមិមាខមមិនទេណាអានោះហ่าគឺជាភាពអាម៉ាស់ពួកយើងហ្នឹងឯងខ្មាស់គេអូយឯងនិយាយចាក់ចាខ្មាស់អញហ៎ឯងធ្វើដល់ស្អាតវាខ្មាស់គេប៉ុណ្ណារួចងវាទៅខ្ញុំមានលើកលើករូបថតឲ្យខ្វែងទៀតហើយមិនឃើញទេ ឃើញថាតើវាថោកក្នុងកម្រិតណាតើហ៊ុនសែនវាថោកក្នុងកម្រិតណាថោកលើថោកលើអាចទៀតអញប្រាប់ឯងហើយជាតិជាមេដឹកនាំថោកគ្មានណាថោកជាងហ៊ុនសែននេះអានោះឯងបានថោកពិភពលោកតោះឥឡូវខ្ញុំម្ដងតែគេចង់និយាយថាអ្នកណាដែលមិនគ្រប់គ្រងពួកយើងគឺជាគេសិតតែយួនអ្វីដែលខ្ញុំថាយួនហ្នឹងណា ពួកយើងដឹងយុទ្ធសាស្ត្រយួននេះវាបញ្ជូនពលរដ្ឋវាតាំងពី79មកចូលស្រុកខ្មែរអាខ្លះកំពុងផើមចូលស្រុកខ្មែរអាខ្លះអាទូចអាតាចអាខ្លះធំមកធំមានតែហ៊ានយួនកន្លោះមកយកប្រពន្ធខ្មែរអីសបែកើតលើទឹកដីខ្មែរច្រើនណាស់ច្រើនមែនទេហើយពួកយួនទាំងអស់នោះហើយដែលវាគ្រប់គ្រងពួក CP តែបើសិនជាអ្នកឯងខ្មែរ អ្នកឯងទៅគ្រប់គ្រង CP អ្នកឯងកំពុងតែគ្រប់គ្រងយួនដោយមិនដឹងខ្លួនពីព្រោះ CP គឺជាគណៈបកយួនដែលវាបង្កើតតាំងពីឆ្នាំ1951មកម្ល៉េះតែវាមកបន្លំខ្លួនធ្វើជាខ្មែរឥឡូវគិតមើលមើលយួនវាទៅលេបទឹកលេខខ្មែរបាន42 43ឆ្នាំហើយណាតែ79ណាហើយវាមកបោកខ្មែរថាវាវាមកជួយខ្មែរឲ្យខ្មែរដឹងគុណវាសន្តិភាពចិនមុន ហេតុអីវាមិនព្រមធ្វើបនខួបរំលឹកនឹង40ប្រហែលឆ្នាំវាធ្វើបនរົບខួបតាំងពីម៉ាន60ប្រហែលឆ្នាំ4 60ប្រហែលឆ្នាំបន60ម៉ានគឺអាចឆ្នាំកណាបដិយុនេះកើតហ្នឹងវាមិនធ្វើវាមិនធ្វើខួប7មករា40ប្រហែលឆ្នាំវាធ្វើខួបគណៈបច្ចុប្បន្នដែលវាបង្កើត60ប្រហែលឆ្នាំហ្នឹងវាខុសពីដែលពាក្យសម្ដីដែលវានិយាយថាណាវារំដោះវាជួយខ្មែរតាំងតាំងតាំងពី40 40ប្រហែលឆ្នាំនេះវារំដោះខ្មែរវាមិនមែនណាវាមិនធ្វើអឺ វាធ្វើខួបពួកអាពួកហ្នឹងវាមិនមែនខួប7មករាណាវាធ្វើខួបពួក CAP តាអាកន្លែងហ្នឹងហើយដែលយើងមើលឃើញ ថាគឺគណៈបយួនដែលវាមកគ្របរំដប់ នៅលើទឹកដីរបស់ខ្មែរវាលើកបន្ទុកអាចង្រៃហ៊ុនសែនមកណាវាវាវាវាចាក់ប៉ែនសវណ្ណចាក់អ្នកស្នេហាជាតិវាដាក់គុកវាសម្លាប់អីសពបែបយ៉ាងអញ្ចឹងវាលើកអាចង្រៃហ៊ុនសែនមកវាតាំងខ្លួនធ្វើជាខ្មែរតែធ្វើឆ្កែបំរើវាហើយអ្នកឯងដែលទៅគ្រប់គ្រង CCP ដែលមិនដឹងខ្លួនហ្នឹងវាជាយួន ទោះអ្នកឯងដឹងខ្លួនមិនដឹងខ្លួនតែវាជាយួនយើងហ៊ានចោទថាពួកអ្នកឯងជាយួនហេតុអីបាននឹងចោទចឹងត្រីមកកត្រអស់តែ ស្អុយមួយស្អុយទាំងអស់ហើយអញ្ចឹងក្នុងចង្កោមពួក CAP ហ្នឹងទោះជាអ្នកឯងដឹងថាហ៊ុនសែនជាកាជះជួនក៏ដោយអ្នកឯងក៏ថាខ្លាចតែខ្ញុំដឹងទាំងអស់តែយើងធ្វើអីមិនកើតដោយសារយើងចង់រស់ចឹងហើយខ្ញុំយល់ណែឯងចង់រស់ខ្ញុំយល់ថាណែឯងចង់រស់ណែឯងធ្វើអីមិនកើតទេប៉ុន្តែវាស្អុយបាត់ហើយពួកឯងជា CPP ខ្ញុំយល់ CP ក៏បោះឆ្នោតសង្គ្រោះជាតិដែរបែបកណ្ដឹងប៉ុន្តែអ្នកឯងគ្រប់គ្រងយួននៅក្នុងគណៈបកយួននឹងយ៉ាងប្រចោលបើអ្នកឯងមិនចេញមកជេរបចោពួកយើងយើងអត់ចោលទេតែអ្នកឯងមកចេញបចោយើងដែលជាគណៈបករបស់ខ្មែរបើតាមចាប់បើតាមចង់យកភាសាដែលយួនមិនបចោខ្មែរបចោយើងគឺអ្នកឯងនឹងហើយដែលចូលដៃជើងជាមួយយួនមកចោតខ្មែរតែដាក់យើងត្រូវវិញហើយមិនគួរឈើទេមិនគួរព្រឹកទេ ហើយពួកយើងហ្នឹងមិនមែនចេះតែចោទអ្នកឯងទេថាអ្នកឯងជាយួនទេនឹងទង្វើមេអ្នកឯងនេះជាយួនណាមកត្រឹមតែភាសាណាដោយពួកអ្នកឯងចោទគណៈបកផ្សឹងសិគណៈបកក្បត់ជាតិអីសោះបែបចឹងភាសាវ៉ាវ៉ាវ៉ាវ៉ាទេសួរថាតើទង្វើអ្វីខ្លះក្បត់ជាតិនឹងតើយើងបំភ្លេចបំផ្លាញអ្វីខ្លះតើយើងលួចទ្រព្យសម្បត្តិជាតិតើរបស់អ្វីខ្លះនៅលើដៃបរទេសគណៈបកប្រចាំមានសិទ្ធិមានអំណាចណាទៅសិទ្ធិតាពួកអាស៊ីអេពីហ្នឹងប្តី ព្រៃរាប់លានហិកតានៅលើកណ្ដាប់ដៃយួនអង្គរវត្តជារបស់ខ្មែរយួនជាអ្នកគ្រប់គ្រងរ៉ែភ្នំសពបែបយ៉ាងសិតតែចិនហើយយួននៅលើបឹងទលេសាបសិតតែយួនស្ថានទូតយួនគេវាដដែលដដែលដដែលដដែលហ្នឹងហើយអ្នកឯងឃើញអញ្ចឹងហើយអ្នកឯងទៅគ្រប់គ្រងគេអ្នកឯងទាំងធ្វើឃើញទាំងធ្វើជាក់ស្ដែងហើយហ្នឹងហើយអ្នកឯងយកអាភាសាគេយកមកវ៉ាវ៉ាតាមគេចុះអាទាំងធ្វើហ្នឹងឲ្យភ្នែកមើលឃើញហ្នឹងមិនក៏មិនយកគិតពិចារណាទៅ បើកខួរក្បាលយកមកគិតខ្លួនឯងកុំជឿអាទូរទស្សន៍7អក្សរអាវ៉ាវ៉ាវ៉ាវ៉ាហ្នឹងខ្មាស់យួនណាខ្មាស់យួនកុំឲ្យវិធីថាខ្មែរស៊ីស្ទឹងកកអូប្រអឆ្ងាញ់ណាស់ត្រីអត់មានជាតិគីមីប្រឡែអត់ជាតិគីមីតែ ខួរក្បាលចាញ់យួនដែលស៊ីសិតតែប្រឡែគីមីរបស់គីមីកុំចាញ់យួនណាតាមខ្លួនឯងជាច្រាស់ល្អល្អប៉ុន្តែធ្វើឆ្កែបំដៅយួនតាមខ្លួន អើពួកអាខួរក្បាលគីមីមកគិតឲ្យអត់ដល់ថ្នាក់ហ្នឹងណាណាអូខេសុភីយើងដូច1ម៉ោងជាងហើយណាជិត2ម៉ោងហើយកែសម្បត្តិយករឿងនយោបាយយកមកតវ៉ាតថ្លៃមួយយើងគុំជីមីឡប់មីឈួតមីឡប់អីហ្នឹងបើយើងឈួតបើយើងឡប់ហ៎ វាអត់មានទៅក្បាលម៉ែងម៉ែងឯងម៉ែងឯងអត់មានគ្រោះថ្នាក់ដល់អញអញអត់មានធ្វើគ្រោះថ្នាក់ដល់ម៉ែងឯងទេតែមេងឯងរាល់ថ្ងៃឡប់នោះវាគ្រោះថ្នាក់ដល់ជាតិវាបំផ្លាញជាតិអាខ្វាក់នោះវាធ្វើឲ្យគ្រោះថ្នាក់ដល់ម៉ែងឯងឪឯងដែលគ្រប់គ្រងវាហ្នឹងមេងឯងវាដែលវាឡប់អញឡប់ខាតតែមកក្រុមគ្រួសារអញបាក់ពួកអញទេទូទេតែតាមេដឹកនាំឡប់ គឺពិភពលោកនឹងឈួតដោយសារមានបវលធ្លាប់ឃើញស្មាតោធ្លាប់ឃើញមនុស្សឈួតអត់ពីទៅណាវាលោវាឡាដល់ពេលអានេះអត់ឈួតមើលទៅរំខានគេគ្រប់គ្នាអហ៊ុនសែនដូចគ្នាវាឈួតតែវាតែវារំខានពិភពលោកវាឆ្កឹះវាឆ្កៀវាចាក់វាដោគេសោះបែបយ៉ាង គេឈឺក្បាលដោយសារមនុស្សឈួតហ្នឹងណាទៅភូមិមានគេវល់ដោយសារវាអញ្ចឹងទៅណាចេញមកបរទេសនោះវាបង្កើតបាក់ពូវាវល់ដោយសារវាអញ្ចឹងទៅអានោះវាឈួតខុសគេវាទៅឯណាវារំខានគេអញ្ចឹងណា ហ្នឹងហើយណែពួកយើងហ่าអូខេអញ្ចឹងថ្ងៃនេះយើងសូមបញ្ចប់ត្រឹមហ្នឹងទៅហើយឥឡូវដល់ឥឡូវទៅមើលអាកបៃសែនកំពុងតែនៅភូមិកំពុងតែប្រកាច់ស្លោភ្នែកនៅភូមិហ្នឹងមិនដឹងទៅភ័យប៉ុណ្ណាទេណាហើយអាកូនកបៃអាកូនកបៃមិនណែនមកយ៉ាយីតទេតទេមកនំគ្នាដល់ហៅហៅហៅឪខ្លួនឯងសិតអាកូនកបីណាបែកក្មេងអា ខេតអីបានហ៊ុនសែនយកកូនទាំងពីរទៅជាមួយទៅភូមិមាជាមួយកាពីភ័យមិនមកឲ្យងាប់មួយគ្នាឲ្យសារអត់មានទុកចិត្តអ្នកផ្សេងត្រឹមត្រូវយកអាកូនទាំងពីរនឹងយកទៅឲ្យស្លៀកខោកតោបដោខោកតោបដោខោទឹកដោមកហើយអឺអ្នកផ្សេងដោខោទឹកដោមកឲ្យនឹងខ្លាចឆ្លប់ដាក់ដាក់ក្របក្នុងទូបែកតគូតគាត់ ពីដោកៅទាំងនោះមកលួចដាក់ក្របក្នុងនឹងផ្ទុះបៃពងហ៊ុនសែនឆ្អាបឡប់អាចឈ្មោះស្អុយអាបៃពងឆ្អាបឡប់ទូទាំងពិភពលោកទៀតអើយសបាយសើចណាចាអញ្ចឹងអរគុណបងប្អូនច្រើនដែលបាន ចូលរួម comment មិនថាល្អឬអាក្រក់ទេប៉ុន្តែជាការចូលរួមចំណែកក្នុងការបញ្ចេញមតិធម្មតាគឺនៅពេលដែលយើងជជែកគ្នាវាមានមតិប្រឆាំងមតិស្រប ណាអញ្ចឹងពេលណាប៉ះពាល់សម្ដីនាមតិចបន្តួចអីចឹងកុំប្រកែកប្រកាន់អីណាយើងនឹងចែកគ្នាតទៅទៀតហើយក៏អរគុណច្រើនជូនពរឲ្យបងប្អូនខ្មែរទូទាំងពិភពលោកសូមមានសុខភាពល្អទាំងអស់គ្នាចាសូហ្វីណាអត់ទេគាត់ថាកុំឲ្យមើលពួកអាមើលពួក comment ហ្នឹងតាមពិតពឹងផ្ដោតអារម្មណ៍ហើយតែយើងចង់មើល comment ចឹងដើម្បីបកស្បែកមេវាឲ្យបានស៊ីជម្រៅដកបកស្បែកដល់ឆ្អឹងតែម្ដងចឹងណាហ្នឹងហើយពួកយើង ហ្នឹងហើយព្រោះយើងយើងយើងចេញមកពួកចាជនប៉ុសុខភាពរបស់គ្នាដែរដោយសារថ្ងៃនេះគឺជាថ្ងៃ7មករានៅ7មករាអញ្ចឹងទេដើម្បីកុំឲ្យពួកអា7មករាវាបោកខ្មែរបន្តទៅទៀតវាចូលចិត្តតែធ្វើបុណ្យ7មករាឲ្យខ្មែរដឹងគុណយួនតែតែខ្មែរខ្មែរដឹងគុណយួន យើងស្រ័យប្រាប់ថាខ្មែរមិនត្រូវដឹងគុណយួនទេ7មករាគឺជាខ្មែរដែលត្រូវការឈឺចាប់ដែលយួនវាមកលេបទឹកដីខ្មែរយកហ៊ុនសែនមកធ្វើមកធ្វើមកបន្លំភ្នែកខ្មែរណាមកធ្វើបាបទូសម្បត្តិដែលជោឆ្កែយួនគាត់ថាសូមឲ្យមកខ្មែរជិះចានទៅលោកចាសូមឲ្យមកខ្មែរជិះចានទៅលោកអាមេកបៃចាអាមេកបីក៏ដោយអាកូនកបីក៏ដោយដែលកំពុងទៅភូមិសូមឲ្យជិះចាន ត្រឡប់មកវិញមកលោក សូមឲ្យបណ្ដុះសាទរជួយបំពេញបំណងប្រជាពលរដ្ឋខ្មែរផងកាលពីកាលពី86វាបញ្ជូនពលរដ្ឋទៅកាប់ព្រៃណាទៅវិញជីឡានមកវិញជីចានអញ្ចឹងទេសូមឲ្យអាពីឆ្លងហ៊ុនសែនហ្នឹងទៅជីកប៉ាល់ហោះមកវិញជីចានត្រឡប់មកវិញដែរហ្នឹងហើយណាឲ្យវាពីឆ្លងកុំឲ្យយកអំណាចដល់ធ្វើបាបគេតទៅទៀត អសូនហ្នឹងចាំជួបគ្នាថ្ងៃក្រោយទៀតបងប្អូនផ្ដោតអារម្មណ៍ថ្ងៃហ្នឹងគឺដោយសារ7មករាទេមុនហ្នឹងចេញឃ្លីបមកម្ដងដែរដោយសារតែមតិផ្ទុយគ្នាក៏វាដើរគោះពី7មករាហ្នឹងតិចចឹងយើងក៏ចេញឃ្លីបម្ដងទៀតដើម្បីតែនិយាយអត់ចាប់វារៀងវែងបន្តិចក៏បន្តថែមមកឃ្លីបទៀតទៅអញ្ចឹងអរគុណច្រើនបងប្អូនដែលជូនពរឆ្នាំថ្មីបងប្អូនហើយជាពិសេសជូនពរកូនសាខ្ញុំសូមឲ្យទេវតាឆ្នាំថ្មីជួយឲ្យសម្រាប់កម្មតស្រស់ស្អាតហើយចូលរួមក្នុងការស្ដារនៅលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសយើងជួយបដិការសូមឲ្យវិជិះចានត្រឡប់មកប្រទេសខ្មែរវិញ សាធុសាធុសាធុជូនពរម៉ែក្មេកដូចគ្នាអញ្ចឹងឲ្យម៉ែក្មេករក្សាសម្រស់ស្រឡាញ់ឪក្មេកអើយឲ្យឲ្យអីខាងចាស់កោមខ្នងហ្នឹងហើយស្រឡាញ់បងរបស់ចាស់ចាស់ចាស់ខាងជ្រឿនឆត់ហ្នឹងហើយអរគុណចាស់ប៉ុន្មានជូនពរសុខភាពល្អហើយអរគុណចាស់មកមុនដែលបានចូល comment ក៏បានចូលបានចូលបានមើលក៏សូមជូនពរឲ្យសុខភាពល្អដែរបងប្អូនណាទាំងអស់គ្នាជូនពរថាអ្នកល្អអ្នកអាក្រក់សូមឲ្យជូនពរសុខភាពល្អទាំងអស់គ្នាចា ជូនពរបងប្អូនខ្មែរថ្ងៃទី7មករានេះគឺជូនពរបងប្អូនខ្មែរឈប់ធ្វើឆ្កែបំរើជន់ផ្ដាច់ការកជាយួនតទៅទៀតសូមឲ្យបងប្អូនខ្មែរទូទាំងពិភពលោកត្រូវរួមគ្នាសាមគ្គីគ្នារើបំរាចេញពីកណ្ដាប់ដៃយួនឈ្លានពានខ្មែរដែលដាក់អាណានិគមបែបថ្មីដោយលោកកែមនិយាយអញ្ចឹងអាណានិគមបែបថ្មីលើទឹកដីខ្មែរសូមឲ្យវាលាយ ដូចអំបិលត្រូវទឹកទៅសូមឲ្យយើងខ្មែរសាមគ្គីគ្នាដើម្បីតែធូសាធូសាធូបាវត្ថុស័ក្តិសិទ្ធិពិតជាមានមែននៅក្នុងលោកនេះសូមឲ្យការបានស្រន់របស់កូនប្រសាខ្ញុំសូមឲ្យស័ក្តិសិទ្ធិដូចបំណងសាធូពួកអំបិលមកក្រាលាយ